គណៈសូមនមស្ការថ្វាយបង្គំចំពោះគុណចាស់វធិរានធិរៈគ្រប់ព្រះអង្គសូមចម្រើនពរលោករស់ស្រីនាងកញ្ញាញញឹមបិទបរិស័ទទាំងអស់ដែលកំពុងតែទស្សនាការ live ផ្ទាល់ផ្សាយចេញពីមជ្ឈមណ្ឌលលោកពធកម្មជាក្រមវត្តរតនារាម ទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីរាប់អាន ថ្ងៃនេះគឺថ្ងៃពហោះទី26ខែមករាឆ្នាំ2023សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកជួបក្នុងកម្មវិធីនាទីបណ្ដោះគំនិតនិងទស្សនៈខ្មែរក្រម តែថ្ងៃនេះយើងមានវាគ្មិនពិសេសដែលចូលមកក្នុងវេទិការបស់យើងដើម្បីយើង ដើម្បីនឹងចែករំលែកនៅទស្សនៈហើយនៅបំបោះបណ្ដោះគំនិតដល់យុវជនរបស់យើង ដើម្បីឲ្យមានស្មារតីរឹងមាំហើយមានភាពក្លាហាន ក្នុងការទាមទារសិទ្ធិសេរីភាពរបស់ខ្មែរក្រមរបស់យើងនៅថ្ងៃអនាគតនោះឥឡូវសូមស្វាគមន៍ប្រិយមិត្តអមជួយវាគ្មិនយើងតែម្ដងសូមអញ្ជើញសូមស្វាគមន៍បងសុខសប្បាយអឺ នឹងសូមជម្រាបសួរបាទអេលោកលោកតាលោកយាយបងប្អូនកូនក្មួយទាំងអស់ជាទីនឹករលឹកនិងជាទីស្រឡាញ់រាប់អានដល់ជ្រាវជ្រៅបំផុត ពីខ្ញុំប្រកាសណាខ្ញុំបាទបាទថ្ងៃថ្ងៃនេះយើងមានវាគ្មិនដែលជាមកពីខាងរាជាណាចក្រកម្ពុជា គឺនៅ ពីខាងទឹកដីដែនដីកម្ពុជា ហើយយើងនឹងបានតាក់ទងគាត់ជាច្រើនថ្ងៃមកហើយប៉ុន្តែទៅតែថ្ងៃនេះបាន សម្រេចជោគជ័យហើយយើងនឹងបានហៅគាត់មកជួសក្នុងវេទិការបស់យើងដើម្បីឲ្យគាត់មកចេញនៅទស្សនៈហើយនឹងបំដោះគំនិតឲ្យយុវជនរបស់យើងហើយគាត់នឹងគឺឈ្មោះថារៀមចន្ទធី ឬក៏ហៅថាថៃចន្ទធី កាលគាត់នៅកម្ពុជាក្រោមគាត់នៅឈ្មោះថាថៃចន្ទធីប៉ុន្តែពេលនេះគាត់មកដល់ ដែនដីកម្ពុជាយើងនេះគាត់សពថ្ងៃគាត់នៅខាងខេត្តកំពតគាត់ឈ្មោះថារៀមចន្ទធីឥឡូវខ្ញុំសូមបកគលវេទិការបស់យើងទៅដល់ប្រិមិត្តដើម្បីតាមដាននិងទស្សនានៅកម្មវិធីផ្សាយរបស់យើង គឺយើងផ្ដោតទៅនឹងប្រធានបទរបស់យើងគឺថ្ងៃនេះគឺយើងផ្ដោតទៅលើប្រធានបទវាថាខ្មែរក្រមជាក្រមជាតិសាសដែលដែលដែលបកគុំនេះរដ្ឋកបកគុំនេះ រដ្ឋវៀតណាមឬក៏កុម្មុយនីសយួនធ្វើទុកបុកម្នេញឬក៏ធ្វើឲ្យចុះខ្សោយខានជាមកធ្វើឲ្យចុះខ្សោយខានមិនបានឲ្យឲ្យខានតែបានឲ្យខានតែបានថ្ងៃនេះយើងបកគលប្រធានបទនេះទៅលោករៀមចន្ទធីមេតាពិភាក្សាទៅក្នុងប្រធានបទតើការចុះខ្សោយជាតិសាសដែលយើងត្រូវបានចុះខ្សោយតើដោយអំណាចអ្វីហើយមកអំពីមូលហេតុម៉េចបានបានខ្មែរក្រមរបស់យើងធ្វើ ធ្វើឲ្យវិជាតិសាសនឹងចុះខ្សោយហើយអន់ថយចុះមកដល់សប្តាហ៍នេះសូមអញ្ជើញលោកចន្ទទេកណាសូមអរគុណជាបឋមខ្ញុំប្រកាសណាសូមថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គនិងសូមជំរាបសួរលោកតាលោកយាយអ៊ុំពូមាមីងបងប្អូនកូនក្មួយទាំងអស់ជាទីនឹករលឹក និងជាទីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតពីខ្ញុំបកណាខ្ញុំបាទកពិតទៅខ្ញុំបកណាខ្ញុំបាទសូមជម្រាប ប្រិយមិត្តអ្នកតាមដានការផ្សាយបន្តផ្ទាល់ពីទូរទស្សន៍ KKCCTV ទូរទស្សន៍ KKCCTV online ចេញពីទីក្រុងស៊ីដនីនិយាយអំពីខ្មែរក្រោមបញ្ហាខ្មែរក្រោមគឺខ្ញុំបកណាចង់ជម្រាបថាខ្ញុំបកណាមិនមែនជាអ្នកចេះ ដឹងរៀនសូត្របានជ្រៅចេះអីទេតែគ្រាន់តែជាខ្ញុំបកណាខ្ញុំបាទធ្លាប់មានបទពិសោធន៍ខ្លះខ្លះហើយធ្លាប់បានទទួលរងខ្លះខ្លះនៅ កិច្ចការងារមួយចំនួនដែលរដ្ឋាភិបាលយួននិងបកគមនីយួនដាក់សម្ពាធខ្ញុំសូមជម្រាបអ្នកតាមដានទស្សនាទាំងអស់បាទដើម្បីជ្រាបថាបងឲ្យដាក់ដៃចុះបានបងមិនមិនសម្ពាធកណាអឺតកតងនឹងបញ្ហាដែល ខ្មែរកម្ពុជាក្រមគឺជា ជាគឺជាជាសាសមួយដែលរដ្ឋនិងបកគមនិយមចាំបាច់ត្រូវតែធ្វើឲ្យចុះខ្សោយឲ្យខានទៅបានត្រង់ចំណុចនេះ ខ្ញុំប្រកាសណាខ្ញុំបាទមុននឹងឈានដល់ប្រធានបទខ្ញុំប្រកាសណាសូមជំរាប ជូនប្រិយមិត្តទស្សនិកជនទាំងអស់មេត្តាជ្រាបថាខ្ញុំកាលណាខ្ញុំបាទបានចូលរួមក្នុងកម្មវិធីបញ្ចេញទស្សនៈក្នុងឋានៈជាខ្មែរក្រមនេះគឺខ្ញុំបាទមកដោយមិនមានសម្ពាធពីភាគីណាឡើយសំខាន់បំផុតខ្ញុំប្រកាសណាខ្ញុំបាទមកគឺមិនមែនមក ដោយមានការប្រើរបស់មនុស្សក្រុមណាបន្តបញ្ជាឡើយមនុស្សបពុណាមនុស្សរត់ណាបញ្ជាខ្ញុំឲ្យចូលរួម ក្នុងកម្មវិធីនឹងទេខ្ញុំបាទឆេះឈួលចង់ចូលរួមក្នុងកម្មវិធីនេះ គឺ ព្រោះតែខ្ញុំបាទមានដើមកំណើតជាខ្មែរកម្ពុជាក្រោមហើយខ្ញុំបាទជាអ្នកធ្លាប់ ភ្លុករសជាតិនៅការដាក់សម្ពាធពីរដ្ឋាភិបាលនឹងបកវៀតណាមកាលពីទសវត្ស80និង90ដូច្នេះខ្ញុំប្រកាសណាខ្ញុំបាទមុននឹងចូលខ្ញុំបានសូមជម្រាបគុណម្ចាស់ជាពិធីករ ដើម្បីឲ្យជ្រាបថាហេតុផលមានពីរយ៉ាងណាដែលធ្វើឲ្យខ្មែរកម្ពុជាក្រោមចុះខ្សោយរហូតដល់ឫសគល់ណាគឺការធ្វើទារុណកម្មផ្លូវកាយនិងផ្លូវចិត្តបាទបើយើងស្ដាប់ ស្ដាប់ទៅយើងឮថាពាក្យធ្វើទិរណកម្មផ្លូវកាយនិងផ្លូវចិត្តដូចជាវាសម្បើមវាធំធេងណា វាខូខើណាមិនចឹងហ៎គុំចាពាក្យថាទរណកម្មតើអាហ្នឹងវាបង្ហាញអំពីភាពខូខើយ៉ាងម៉េចបងនិយាយរួមទរណកម្មគឺបង្ហាញពីភាពវិជ្ជមាន ដែលធ្វើទុកទោសដល់អ្នកដតី អ្នកណាដែលយើងចង់ធ្វើឲ្យឲ្យឲ្យប៉ះពាល់នោះគេហៅថាទារុណកម្មប៉ុន្តែវាមានពីរបែងចែកពីរភេទមួយ ផ្លូវចិត្តនិងមួយ ផ្លូវកាយណាខ្ញុំប្រកាសណាចង់លើកចង់និយាយអំពីផ្លូវផ្លូវកាយហើយនិយាយសុំច្បិចយកតែនៅ ក្នុង ចន្លោះទសវត្សឆ្នាំ1980មកទល់នឹងឆ្នាំ1990ទេណាព្រោះក្នុងទសវត្សនោះខ្ញុំប្រកាសណាខ្ញុំ បាទកំពុងរស់នៅលើទឹកដីកំណើតរបស់ខ្លួន ហើយបានភ្លុករសជាតិទាំងនោះ បានភ្លុករសជាតិទាំងនោះគឺខ្ញុំកណាសូមឲ្យ ឈ្មោះថាទារុណកម្មផ្លូវកាយគឺនៅទសវត្សឆ្នាំ80គឺ នៅតុងតែឆ្នាំ1984 85 86ណាអឺគុណម្ចាស់មិនដឹងជាធ្លាប់ឮធ្លាប់ ដឹងទេប៉ុន្តែបងប្អូន ខ្មែរក្រមទាំងអស់ដែលកំពុងរស់នៅ លើ ទឹកដីកម្ពុជាក្រមបច្ចុប្បន្នហ្នឹង មានមួយចំនួនធំដែលពួកគាត់ជាស័ក្តិសិទ្ធិជាស័ក្តិសិទ្ធិរស់នៅក្នុងរឿងធ្វើទរណកម្មផ្លូវកាយណាកាលនោះខ្ញុំខ្ញុំប្រកាសណាខ្ញុំបាននៅចាំបានថាវត្តអារាមនៅទឹកដី ហេតុព្រះតពាំងទាំងមូលគឺត្រូវបានបញ្ឈប់នៅរាល់កម្មវិធីសិក្សា ចាប់ពីថ្នាក់កុមារដ្ឋានឡើងទៅរហូតដល់ថ្នាក់ទីបញ្ចប់ នៃសាលាតាមវត្តបាទក៏សម័យអីបងសម័យហ្នឹងគឺសម័យងងដណ្យាមឬក៏សម័យអត់ទេខ្ញុំកណាននិយាយពីទូសវ័ត80ហ្នឹងគឺ ពីសម័យលេយុនសម័យពួកបដិវត្តគំនីហ្នឹងណាអឺហ្នឹងអញ្ចឹងខ្មែរក្រមទាំងអស់ចាប់ពីគ្រូគ្រូបង្រៀនស្ម័គ្រចិត្តថ្នាក់កុមារឋានឡើងទៅត្រូវបានប្រមូលផ្ដុំ ពេលគេបញ្ឈប់ មិនអនុញ្ញាតឲ្យរៀនភាសាខ្មែរតទៅទៀតគឺខ្មែរគ្រូបង្រៀនទាំងអស់នោះត្រូវបានរដ្ឋអំណាចប្រមូលផ្ដុំយកទៅកសាង និងកែប្រែគេហៅថាកសាងកែប្រែណាចា ប៉ុន្តែស្ថានតំនឹងទោសរបស់គេដែលតាមខ្ញុំកណាខ្ញុំខ្ញុំកណាតាមដានមើលទៅណាគឺយើងអត់មានឯកសារអីជាសក្ខីកម្មថា យើង បានថត់ពីសកម្មភាពពួកគាត់បាន ធ្វើអីយើងអត់បានទេយើងបានថត់នឹងភ្នែកទេតែយើងតាមដានមើលឃើញថាខណៈនោះដែលរដ្ឋអំណាចយួនមានតាំងពីថ្នាក់ភូមិរហូតដល់ថ្នាក់ កាយឡ័យនយោបាយខេត្តនិងមានការចូលរួមពីមជ្ឈមបកផងដែរចូលរួមមកប្រមូលផ្ដុំ គ្រូបង្រៀនភាសាខ្មែរស្ម័គ្រចិត្តនៅតាមវត្តហើយ ពួកគេបែងចែកសន្តាន តំនឹងទោសនោះមាន3បែប3កម្រិតអ្វីខ្លះបង កម្រិតទី1 អ្នកដែលមិនស៊ីជំរឿក្នុងការបង្រៀនតកតងនឹងប្រវត្តិសាស្ត្រនិងកម្រិតស្រាលបំផុតមានន័យគ្រាន់តែបង្រៀនកខកខងអីជាដើមណាអញ្ចឹងអ្នកទាំងអស់នោះបង្រៀនមិនមិនទាន់ស៊ីជំរឿចូលក្នុងប្រវត្តិសាស្ត្រខ្លះខ្លះទេអត់ទាន់ទេណាអញ្ចឹងអ្នកទាំងអស់នោះក៏ជាក្រុមអ្នកក្រុមដែលត្រូវមានទោសដែរ គេយកទៅអប់រំណែនាំហើយអឺគេមិនហាមមិនអោយធ្វើដំណើរចេញ ទៅណាក្រៅពី ក្នុងភូមិកំណើតរបស់ខ្លួន ក្នុងភូមិដែល ខ្លួន ស្នាក់នៅអចិន្ត្រៃយ៍នោះទេចំណុចនេះខ្ញុំប្រកាសណាខ្ញុំបានឃើញថា វាគឺជាការដាក់គុកឲ្យនៅ ក្នុងសហគមន៍ គុកអត់ចិញ្ចាំងគុកអត់ចិញ្ចាំងណាកណាបើមានកិច្ចការសំខាន់ដូចជាឪពុកម្ដាយស្លាប់បងប្អូនស្លាប់អាយសុំច្បាប់គេគេមានកម្លាំងជីវពលគេជូនទៅទៀតប្រសិនជាចាំបាច់ណាហើយកម្រិតទោសមួយទៀតក៏គេបែងចែកថាកម្រិតមធ្យមដែរអ្នកនឹងអ្នកទាំងអស់នឹង ខ្ញុំកណាតាមដានមើលទៅឃើញថាពួកគាត់ហ្នឹងត្រូវឃុំឃាំងនៅ ក្នុងសហគមន៍របស់ខ្លួនដូចគ្នា តែពួកគាត់បានមានសិទ្ធតែហូបហើយនិយាយពាក្យប្រើប្រាស់ក្នុងគ្រួសារតែប៉ុណ្ណោះរឿងនិយាយទៅកាន់អ្នកដតីគឺគ្មានសិទ្ធអ្នកទាំងអស់នោះ ត្រូវបានរាប់បញ្ចូល ពីគ្រូអាចារ្យបាលីឬក៏ធម្មវិន័យថ្នាក់ទី1ថ្នាក់ត្រីរហូតឡើងទៅដល់អឺថ្នាក់បង្រៀនថ្នាក់អឺបាលីរងណាដែលយើងធ្លាប់រៀនក៏ចំណងហ្នឹងយើងរៀនបានដល់គរុកុសលណោះណោះនៅទេ មាន ហើយមានហើយមានហើយមាន មាន មានគ្រប់កសលហើយប៉ុន្តែ មានមួយមួយទេហើយយើងខ្សត់សោះណាមានន័យថាយើងបណ្ដោះបណ្ដាលគ្រូកសលមានប៉ុន្តែសម័យគុណលោកគ្រូមេព្រះគ្រូមេគុណទុកចឹងគុណចាស់ណាបាទហ្នឹងហើយមានហើយក៏ចំណងហ្នឹងណាមានហើយ អញ្ចឹងយើងឃើញថាស្ថាន ស្ថាន ទឹកមន្តទោសដែលគេបោកគេរៀបចំឲ្យខ្មែរក្រមអ្នកដែលមានទុនធាន បន្តិចបន្តួចសម្រាប់ចែកចាយឲ្យទៅកុលបុតខ្មែរដែលនៅជុំវិញខ្លួនហ្នឹងគឺត្រូវបានគេរៀបចំឲ្យមានទោសស្រាប់ទៅហើយអញ្ចឹងពួកគាត់មានអឺ ខ្ញុំបានស្គាល់មាន2 3នាក់ពេលដែលគាត់ដឹងសភាពការមិនស្រួលអ្នកខ្លះត្រូវគេចាប់បាញ់សឹកប្រសឹកអ្នកខ្លះទៀតដឹងខ្លួនសឹកស្ម័គ្រចិត្តធ្វើជាកងទ័ពដែលគ្រប់គ្រងដោយរដ្ឋាភិបាលវៀតណាមហ្នឹងគេហៅបវឹកផងហ្នឹងណាណា ប៉ុន្តែ ក្រុមអ្នកទាំងអស់នោះ គេចអត់រួចទេពួកក្រុមអ្នកទាំងអស់នោះគេចវេះពីពីពីពីការដាក់សម្ពាធផ្នែកខាងខាងអាចអាញាធនយោបាយយើងយើងយើងប្រើសុំប្រើពាក្យនឹងចុះថាអាញាធនយោបាយនោះព្រោះគេធ្វើអីគេច្រើនតែទម្លាក់កំហុសទៅពាក់ព័ន្ធនឹងដើរនយោបាយខុសខុសបញ្ច្រាស់ទិសនឹងគេបានគេចាត់ទុកថា ក្រុមអ្នកហ្នឹងជាជាអ្នកល្មើសហ្នឹងហើយប៉ុន្តែទោះបីគាត់ទៅធ្វើកងទ័ពស្ម័គ្រចិត្តហើយត្រូវបានបញ្ជូនមកដល់ស្រុកខ្មែរធ្វើសង្គ្រាមនៅស្រុកខ្មែរក៏ដោយពីសម័យនោះណាក៏នៅតែកាយឡ័យនយោបាយមជ្ឈិមបកបញ្ជាឲ្យតាមរកគ្រប់អង្គភាពដែលក្រុមអ្នករងគ្រោះទាំងនោះ នៅច្រកកោនហើយយកទៅវិញដើម្បីដាក់ពន្ធនាគារប៉ុន្តែអ្នកខ្លះជាប់3ខែអ្នកខ្លះ6ខែអ្នកខ្លះ1ឆ្នាំអ្នកខ្លះ3ឆ្នាំអីជាដើមជាក់ស្ដែងកាច់ចំណន់ហ្នឹងគេគេយកទៅដាក់គេយកទៅដាក់ណាបងកាច់ចំណន់ហ្នឹងគេយកដាក់គុកដាក់នៅក្នុងបន្ទីធម្មតាយ៉ាងម៉េចអឺមែនទេអាហ្នឹង តែគេទៅតាមយកមកហើយគេបញ្ជូនទៅគុកហើយពាក្យថាគុកហើយអត់មាន នៅ ក្នុងសហគមន៍ទៀតទេចង់ចង់សួរថាលែងការយកដាក់គុកនឹងគេយកទៅដាក់គុកនៅក្នុងកោះឬក៏នៅតំបន់អត់អត់ទេនៅឃុំឬនៅនៅនៅគុកនឹងគឺមណ្ឌលអប់រំកែប្រែ របស់ គេ នៅទីរួមខេត្តយើងដាក់បានដឹងច្បាស់ថា ចូលទៅមណ្ឌលអប់រំកែប្រែនៅ នៅទីរំខេតឯលោកគ្រូរបស់ខ្ញុំប្រកាសណាខ្ញុំបាទជាប្រចាំអធិការបតជាប្រចាំអធិការវត្តឈ្មោះសើងខុនដែលព្រះអង្គគឺជាប្រចាំអធិការវត្តសម័យនោះគ្រាន់តែជាប្រចាំអធិការវត្តទេប៉ុន្តែព្រះអង្គមានទូនីតិព្រះអង្គនីតិមានទូនីតិជាក្នុងជួរបកស្រុក ក្នុងជួបក្នុងជួរណសេបៈស្រុកដែលភាសាយួនគេហៅថាបាងមកត្រឹងតវឹកវៀងណាតែគុំចាស់បាងមកត្រឹងតវឹកវៀងហ្នឹងហើយតើហើយគ្រូរបស់ខ្ញុំកណាហ្នឹងជាប្រធានហ្មងជាប្រធានបាងមកត្រឹងតវឹកវៀងកាំងឡង់ គុណម្ចាស់មានឃើញមានដឹងមិនទេ មានដឹងថាហេតុផលអីខ្លះដែលកើតឡើង ចំពោះព្រះអង្គឯងព្រះអង្គត្រូវបានគេមកស្គកយកចេញពីពីពីពីអារាមរហូតមិនដឹងថាព្រះអង្គត្រូវគេបញ្ជូនទៅឯណាដាក់គុកឯណាទេជាង1ឆ្នាំ បានបញ្ជូនព្រះអង្គត្រឡប់មកវិញប៉ុន្តែក្នុងឋានៈស្លៀកពាក់ខោអ្នកទោសបាត់ទៅហើយហឹមយើងពិតជាស្រឡាំងកាំងយើងពិតជាពិបាកយើងពិតជារន្ធត់នៅពេលដែលឃើញគ្រូរបស់យើង ជាមនុស្សអស្ចារ្យត្រូវគេធ្វើបាបរបៀបនោះ គេបង្ខំឲ្យព្រះអង្គឆាន់បាយយប់គេបង្ខំឲ្យព្រះអង្គទៅឆាន់សាច់ឆ្កែនឹងធ្វើកិច្ចការមួយចំនួនដែលព្រះអង្គជាអ្នកបួសតមនឹងគឺជាសម្ដីរបស់ព្រះគ្រូរបស់ខ្ញុំប្រកាសណាខ្ញុំបាទបាន គ្រូប្រាប់ខ្ញុំខ្ញុំប្រាប់ខ្ញុំបាទផ្ទាល់នៅពេលដែលព្រះអង្គ ត្រូវបានគេយកមកដាក់គុកក្នុងសហគមន៍ហ្នឹងហើយពេលល្ងាចល្ងាចព្រះអង្គច្រើនមុនបវត្តប៉ុន្តែស្លៀកក៏អនុទុះគេតម្រូវឲ្យស្លៀកពាក់ក៏អនុទុះអាឈុតពពពខៀវពខៀវលាយអាកាឡាពសហ្នឹងណាពអាពលេងផ្ទៃមេឃហ៎ពហ្នឹងហើយពផ្ទៃមេឃ យើងមើលឃើញថា នៅទស្សវត្សនោះគឺដល់ឫសគល់តែម្ដង មានសំណួរមួយ ខ្ញុំប្រកាសណាខ្ញុំបានសុំសួរទៅរដ្ឋអំណាចយួនសុំលោកមេតាឆ្លើយមក សូមលោកមេត្តាឆ្លើយមកថាយុវជន ខ្មែរក្រមនាសម័យនោះ គឺទូសវ័ត80នោះ រហូតមកដល់ទូសវ័ត90យុវជន ដែលមានវ័យត្រូវសិក្សាអសរសាស្ត្ររបស់ខ្លួន មានប្រមាណភាគរយដែលគាត់បានសិក្សាបើនិយាយអំពីចម្លើយរបស់ភាគីយួនខ្ញុំប្រកាសណាអត់ដឹង ថាគេត្រូវឆ្លើយថាម៉េចទេតែបើខ្ញុំបើខ្ញុំបកអាណាខ្ញុំបានឆ្លើយថា no 00 00គ្មានតលតែសោះ never គ្មានតលតែសោះអ្នកដែលបានរៀនចេះបន្តិចបន្តួច លើអសរសាស្ត្រជាតិរបស់ខ្លួន គឺលួចរៀនលួចបងរៀនគ្នាដោយខ្សឹបគ្នាហឹមវាតាមវត្តសំណួរសួរថា សំណួរសួរថារៀនបែបនងពូគាត់ចេះដែរអត់ចេះហើយតាមនិយមបានដែរអត់ចម្លើយថាអត់ទេ យើងរៀនមានសាលាមានគ្រូមានម៉ោង មានពេលមានវេលា ត្រឹមត្រូវ មានការ control ពីគ្រូមានការ correct តាម correct គ្រប់លំហាត់ពីគ្រូសឹងតារៀនមិនចេះផងគុណចាស់ណាចូលតម្រាំអីទៅលួចខ្សឹបប្រាប់គ្នាឲ្យរៀនឲ្យអញ្ចឹងឲ្យចេះប៉ុន្តែចេះបែបបែប បែបរៀនខ្សឹបហ្នឹងមិនចេះបែបចេះមែនទេទេចឹងសំណួររបស់ខ្ញុំកាលណាខ្ញុំបានសួរថាតើយុវជនសម័យយុវជន ដែល មានវ័យសិក្សាក្នុង សម័យទសវត្សឆ្នាំ1980រហូតដល់90តើប៉ុន្មានមានប្រមាណអ្នកដែល បានរៀនអក្សរខ្មែរចម្លើយថាអត់ទេ0គ្មានហ្មង ត្រង់ហ្នឹងហើយដែលខឿនបណ្ដោះបណ្ដាលធនធាន មនុស្សរបស់ខ្មែរក្រមត្រូវជីកដល់ឬកុលមកដល់ឥឡូវនេះទៀតឯឥឡូវហ្នឹងទៅទៅតែក្រោយមកនេះក្រោយមកមានសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក ដែលលោកខំប្រឹងតស៊ូមតិទៀមទាតវ៉ា សូមឲ្យមានការបើកឲ្យរៀនអក្សរសាស្ត្រខ្មែរសូមឲ្យមានមានអតសញ្ញាណអីអតសញ្ញាណខ្មែរដែលបានបាត់បង់នឹងលោកសូមទៀមទាឲ្យ រដ្ឋាភិបាលយូរនឹងសូមប្រគល់ឲ្យមកវិញប៉ុន្តែមិនទាន់មានចម្លើយមិនទាន់មានចម្លើយទេទាំងអស់នោះទៅទៅក្រោយនឹងទេ បាន បានរៀនខ្លះខ្លះតាមវត្តតែមិនទាន់ប្រកាសទេ ចង់រៀននាំគ្នាខ្លួនឯងនឹងទៅបើកទៅរៀនទៅ តែផែនការរបស់រដ្ឋអត់ទាន់មាននៅឡើយទេផែនការរបស់រដ្ឋក្នុងផែនការរបស់រដ្ឋអនុញ្ញាតឲ្យរៀនជាផ្លូវការ នៃនៅអសរសាស្ត្រខ្មែរតាមទីវត្តអារាមអត់ទាន់មាននៅឡើយទេរៀនរាល់ថ្ងៃនេះ ជាការស្ម័គ្រចិត្តបង្រៀនជាការស្ម័គ្រចិត្តរៀន តែប្រងអញអឺបងត្រង់ចំណុចដែលថាសាលារៀនតាមសាលារដ្ឋណាតាមលើតំណែងថាមានបើកសាលាដែរប៉ុន្តែមានបើកភាសាខ្មែរដែរប៉ុន្តែ មានភាសាខ្មែរនឹងពេលវេលាតិចណាក្នុងមួយសប្តាហ៍ដូច2ម៉ោងអីចឹងណាអានេះគឺជាគោលការណ៍របស់រដ្ឋគេគេបានបើកឲ្យរៀននៅក្នុងសាលារៀនដែរប៉ុន្តែវាមានម៉ោងតិចតើបងមានការយល់យ៉ាងម៉េចដែរអឺ កន្លែងហ្នឹងក៏ខ្ញុំកាលណាខ្ញុំបានបានភ្លក់រសជាតិហ្នឹងដែរមិនមែនមួយសប្តាហ៍មាន2ថ្ងៃទេគុំចាស់អ្នកបាទថាការអនុវត្តมันបែបនោះទេបើសិនជាគេមានសារាចររបស់ក្រសួងអប់រំវៀតណាម បង្កប់ឲ្យជាលេខលាអសរឲ្យរៀនក្នុងមួយសប្តាហ៍2ថ្ងៃក៏ដោយ ប៉ុន្តែភាសាខ្មែរត្រូវបានដាក់បញ្ចូលឲ្យរៀននៅតាមសាលារដ្ឋតែ1ម៉ោងឲ្យគត់ ក្នុងមួយថ្ងៃសំណួរសួរថារៀនបែបនោះបើថ្នាក់កុមារដ្ឋាន ត្រូវរៀនប្រមាណឆ្នាំបានចប់កខកខងអក្សរកម្មភាសាតើពួកគាត់ត្រូវត្រូវប្រើប្រាស់ពេលវេលាប៉ុន្មាន ដើម្បីឲ្យចេះត្រឹមត្រូវសំណួរនឹងខ្ញុំប្រកាសណា ខ្ញុំសុំសួរត្រឡប់ទៅវិញ ចម្លើយថាអត់ទេទោះបីគុណក្មេងតូច មួយក៏គាត់ដឹងថារៀនមិនចេះដែរហ្នឹងហើយមកពីពេលវេលាហើយអ្នករៀនហ្នឹងទៀតសោតអត់ចេះអក្សរខ្មែរទៀត អ្នកបង្រៀនណាបានអ្នកបង្រៀនហ្នឹងអត់ចេះអសរខ្មែរទៀតព្រោះអ្នកចេះគេប្រមូលយកទៅដាក់សង្គមសហគមន៍អស់ហើយនៅតែគ្រូខ្មែរគាត់ខ្ញុំកណាទទួលស្គាល់ថាគាត់ គឺជាជនជាតិខ្មែរមានដើមកំណើតជាខ្មែរប៉ុន្តែពួកគាត់អត់បានចេះអក្សរខ្មែរទេឥឡូវខ្ញុំបកណាខ្ញុំបានសំលើកកន្លែងហ្នឹងតែបន្តិច តាកន្លែងកន្លែង ដែលខ្ញុំបកណាខ្ញុំបាទបានភ្លុករសជាតិហ្នឹងយើងរៀនអក្សរក្រមភាសា យើងមានអាពីអសករហូតហលអមិនចឹងគុំចាស់ហ៎បាទបាទបាទតួអសទាំងអស់នោះវាមាន36តួមែនទេគុំចាស់33តួអូ33តួជាងក្នុងចំណោម33តួវាត្រូវបែងចែកជាប្រមាណជា ជាជាសូសំឡេងវាមាន2អញ្ចឹងកុំចាស់ហ៎សំឡេង2ហ្នឹងហើយសំឡេង2មានសូអឺខោសះនិងអខោសះណាសអូសអហ្នឹងហើយពួកគាត់មិនតង់ដឹងអាហ្នឹងផងហ្នឹងឲ្យទៅ បង្រៀនមិនឲ្យក្មេងចេះហើយខ្ញុំបកាណា ខ្ញុំបាទមិនដឹងថាឥឡូ w ខ្ញុំកាលណាខ្ញុំបានបណ្ដែលបានទៅអឺ ស្រុកកំណើតទៅទៅស្រុកកំណើតហើយទៅបានឃើញគាត់ទេណាប៉ុន្តែខ្ញុំកណាខ្ញុំបាត់នៅចាំឈ្មោះគ្រូបង្រៀនម្នាក់ហ្នឹងការពិតខ្ញុំកណាលួចរៀនមែនណាតែខ្ញុំកណាចេះស្គាល់ច្បាស់ណាជើញអក្សរក្រមភាសាខ្មែរ មាន33តួហ្នឹង គឺត្រូវបានបែកចែងជា2សូគឺខ្យល់ខុសសាសនិងអខុសសាសច្បាស់ណាស់ហ្នឹង តែគាត់អត់ដឹងអាហ្នឹងផងយកអាហ្នឹងទៅសួរគាត់គាត់អត់ដឹងផងគាត់ថាគាត់អត់ចេះទេមុននឹងមករៀនហ្នឹងគឺគេហៅគាត់ទៅប្រាប់ថាហ្នឹងអានថាកហើយសរសេរថាអញ្ចឹងអានេះអានថាខហើយសរសេរថាអញ្ចឹងហើយអូនរៀនតែហ្នឹងបានអូនកុំសួរអាណាទៀតមានមួយសប្តាហ៍ពេញរៀនចេះអក្សរកមួយសិស្សខ្លះអត់សរសេរអត់ត្រូវមួយសប្តាហ៍អក្សរកសេរអត់ត្រូវ អឺបងត្រង់ចំណុចហ្នឹងខ្ញុំអាចចង់សួរថាបើសិនជារដ្ឋគេអត់យកចិត្តទុកដាក់របៀបហ្នឹងតើក្នុងនាមយើងជាពលរដ្ឋខ្មែរក្រមយើងយើងក្នុងនាមយើងជាអ្នកចេះដឹងជាអ្នកយល់អំពីភាសាខ្មែរគួរតែអភិវឌ្ឍខ្សរខ្មែរយើងភាសាខ្មែរយើងឲ្យបានរីចម្រើនតើយើងគួរយកធ្វើយ៉ាងម៉េចគួរតែអនុវត្តយ៉ាងណាផែនការហ្នឹងក្រាសូមអរគុណសំណួរហ្នឹងអរគុណមែនតើព្រោះសំណួរហ្នឹងមានអត្ថអត្ថន័យជ្រៅជ្រះហើយ វាជាសំណួរដែលចាក់ដោតខ្លះដែរតកតងនឹងរឿងហ្នឹងដូចខ្ញុំប្រកាសណាខ្ញុំបាទបានស្ដាប់តាមដាន កម្មវិធីនឹងលោកប្អូនតូវងជឿងគាត់បានថាគ្មានណាណាមួយយកសិទ្ធិសេរីភាព ដាក់លើជើងពៀនឲ្យមកជូនយើងតាមផ្ទះនោះទេបងប្អូន បងប្អូនជនរួមឈាមគ្មានទេកត្តាសំខាន់ទី1យើងត្រូវតែស្ទុះស្ទាប្រឹងប្រែងធ្វើដើម្បីខ្លួនឯងជាមុនកន្លែងហ្នឹងខ្ញុំបកណាខ្ញុំបាទបាន តាម ដាន នៅ ក្នុង YouTube និងតាមបណ្ដាញសង្គម Facebook ឃើញឃើញ អឺប្រសង់តាមវត្តអារាមនៅក្នុងខេត្តព្រះតពាំងខ្ញុំប្រកាសណាតាមដានទៅក្នុងខេត្តព្រះតពាំងទេច្រើនឃើញថាមានទីវត្តគ្រប់វត្តអារាមមួយចំនួនធំគឺលោកប្រឹងប្រែងដោយខ្លួនឯងប្រឹងប្រែង ដោយខ្លួនឯងហើយមានកម្មវិធីឥឡូវមានកម្មវិធីប្រឡងយកសញ្ញាបត្រទុតិយភូមិ បឋមសិក្សាអឺភូមិមធ្យមសិក្សាអីជាដើមណាចឹងឃើញថាតើនរណាផ្ដល់ការឧបត្ថម្ភដល់កម្មវិធីសិក្សាទាំងអស់នោះបាត់តែខ្ញុំបកខ្ញុំបកណាខ្ញុំបាទមិននៅមិននៅចិត្តកម្មវិធីនឹងក៏ពិតមែនតែខ្ញុំបកណាខ្ញុំបាទបានដឹងថាអត់មានទេប្រាំងដោយខ្លួនឯងណាអញ្ចឹង នៅក្នុង និគមថ្កូវហើយនឹងនិគមដតីដតីទៀតប៉ុន្តែនិគមថ្កូវសូមសូមសរសើរគុណចាស់ទាំងអស់អង្គដែលបានអឺលះបង់ពេលវេលា ដែលបានលះបង់នៅវិជាជីវៈរបស់ខ្លួនដើម្បីបណ្ដុះបណ្ដាលកូនខ្មែរឲ្យចេះត្បិតតែវាមិនដល់កម្រិតខ្ពស់ណាស់ណាក៏អាច អាចប្រើបានអាចនិយាយកើតសរសេរកើតអញ្ចឹងសរសេរកើតគេពេលគេនិយាយមកយើង ស្ដាប់បាន គេសរសេរមកយើងមើលយល់ណាអាហ្នឹងឥឡូវហ្នឹង បានប៉ុណ្ណឹងយើងអត់មានកម្រិតខ្ពស់ទេឥឡូវហ្នឹង មើលទៅពួកគាត់ធ្វើរងថ្ងៃ គឺតាមដែលខ្ញុំបកណាខ្ញុំបាន តាមដានមើលទៅ គឺអ្នកចេះបង្រៀនអ្នកមិនចេះតែសុំអាប៉ុណ្ណឹងក៏បានដែរសុំអាប៉ុណ្ណឹងក៏បានដែរអឺបងអាស្មាសុំកាត់ត្រង់ចំណុចហ្នឹងតែថាប៉ុណ្ណឹងក៏បានដែរហ្នឹងប៉ុន្តែអឺមានលឺដំណឹងថាលានលហៀងមកតាមកម្ពុជាក្រមយើងថារៀនភាសាខ្មែរយើងបានត្រឹមតែចេះភាសាខ្មែរអត់មានការងារធ្វើទេ ហើយការរៀនភាសាខ្មែរហ្នឹងមិនដឹងជាយកទៅធ្វើស្អីទេអត់បាន មាន ការងារធ្វើបើនិយាយភាសាយួនទៅគេមានការងារធ្វើតាំងពីការងាររដ្ឋការងារឯកជនភាសាគេគេប្រើភាសាយួនទាំងអស់តើអាហ្នឹងគួរតែយើងធ្វើយ៉ាងណាដែរពេលបងជួយជួយគិតពិចារណាទីមើលត្រង់កន្លែងហ្នឹងឯងគុណចាស់ណាត្រង់កន្លែងហ្នឹងហើយដែលខ្មែរក្រម អសបាយនិងច្បាប់ស្ដីពីជនជាតិដើមរបស់អង្គការសហប្រជាជាតិត្រង់ចំណុចហ្នឹងអាសរសាសនិងអតសញ្ញាណរបស់ខ្លួន មិនមានតម្លៃផងតើគួរអភិរក្សឬក៏គួរតែចោលវាម្ដងតិចម្ដងតិចបើបងប្អូនជនរួមឈាម ណាបោះបង់វាចោលម្ដងបន្តិច ម្ដងបន្តិចដូចរឿងកន្លងមកស្មើនឹងបងប្អូន ច្រានចោលនៅពៀនដែលអង្គការសហប្រជាជាតិគេខំប្រឹងបង្កើតច្បាប់នោះសម្រាប់យើងសម្រាប់លក្ខណៈសម្បត្តិដូចដោយខ្មែរក្រមយើងអញ្ចឹងណាច្រានចោលហើយហើយយើង ឲ្យគេខ្លោះ ទៅ ដើម្បីដើរតាមគេដូចគោអញ្ចឹងគេឲ្យទៅឆ្វេង គេវាយមកពតគេញាក់ឆ្វេងទៅតាមគេទៅបើគេឲ្យទៅស្ដាំគេញាក់ស្ដាំគេវាយមកពតឲ្យទៅស្ដាំអញ្ចឹងទៅប៉ុន្តែខ្ញុំប្រកាសណាខ្ញុំបានមិនជឿថាខ្មែរអាចធ្វើរបៀបនោះបានទេ ដូច្នេះត្រង់កន្លែងនេះខ្ញុំប្រកាសណាខ្ញុំបានសំលើកទឹកចិត្តដល់យុវជនខ្មែរ ក្រមទាំងអស់សូមចូលរួម ដើម្បីលើកកម្ពស់អត្តសញ្ញាណជាតិរបស់ខ្លួនទី1បងប្អូនយុវជនទាំងអស់ត្រូវតែពុះពៀកាត់ចំណាយពេលវេលាដើម្បីរៀនសូត្រអក្សរសាស្ត្រជាតិរបស់ខ្លួនឲ្យបាន គ្រប់គ្រប់គ្នា បើបងប្អូនចង់រក្សាអត្តសញ្ញាណជាតិរបស់ខ្លួនហើយបងប្អូនមិនចេះអសរសាស្ត្ររបស់ខ្លួន បងប្អូនទៅមុខឥឡូវរួចមិនដឹងថាគេចង់និយាយពីអីទេដូច្នេះកន្លែងហ្នឹងហើយតម្រូវវាគឺ ជាមិនមែនហៅថាតម្រូវទេ វាគឺជាកាតព្វកិច្ចរបស់យុវជនចំនួនក្រោយហ្នឹងហើយប្រឹង ប៉ុន្តែខ្ញុំកាលណាខ្ញុំបានសុំលើកទឹកចិត្តប៉ុណ្ណេះណាកុំនាំគ្នាទៅធ្វើរឿងខុសដេកក្នុងរឿងខុសដើរនៅ ក្នុងរឿងខុសស៊ីនៅក្នុងរឿងខុសនិយាយដោយនៅក្នុងរឿងខុសអ្វីទៅដែលហៅថាដើររឿងខុសបងជួយបញ្យល់ថែមខុសបើនិយាយពីមនុស្សលើសកល អាងខុសនឹងត្រូវគឺយើងមានច្បាប់ជាមេគាយើងមានច្បាប់ជាមេគានិយាយពី ចំពោះមនុស្សលើសកលហ្នឹងគុណចាបាទប៉ុន្តែដោយឡែកនាយយសម្រាប់ខ្មែរកម្ពុជាក្រោម យើងគ្មាន ច្បាប់ណាដើម្បីឲ្យវាប្រសើរលើកម្ពស់អត្តសញ្ញាណជាតិរបស់យើងទេបើមានក៏វានៅក្នុងសិភៅដែរវាមិនត្រូវបានគេយកមក អនុវត្តដើម្បីផ្ដល់ឲ្យយើងទេមានតែយើង គ្រប់គ្នានឹងឯងប្រកាន់យកច្បាប់អន្តរជាតិស្ដីពីសិទ្ធិមនុស្សជាសកលស្ដីពីសិទ្ធិជនជាតិដើម ព្រោះយើងខ្មែរក្រមប្រកាសណាស់បើមើលសាវតាយើង គឺជាជនជាតិដើម នៅ លើ ទឹកដី ដូនតារបស់យើងរហូតមកដល់ពេលនេះ គ្មានតន់បោះបង់ចោលមួយវិនាទី ឬក៏មួយខែមួយឆ្នាំណាឡើយអញ្ចឹងនិយាយអាហ្នឹងវាឈៀងចូលទៅដល់រឿងសិទ្ធិមនុស្សជាសកល សំណួរសួរថាសិទ្ធិមនុស្សជាអីនោះណាអីទៅដែលថាសិទ្ធិមនុស្ស មានវាគ្មិនជាច្រើន មាន មនុស្សជាច្រើន មានទស្សនៈជាច្រើន បានបង្ហាញ បានលើកឡើង ស្រដៀងស្រដៀងគ្នាណាប៉ុន្តែ វានៅក្នុងវានៅ ក្នុងសាច់រឿងធម្មធបត័យណាវានៅ ក្នុងដែនធម្មធបត័យមានន័យថានៅក្នុងដែន ខអាមិនតែចូលបកបានន័យថាចូលក្នុងសិទ្ធិមនុស្សនៅចូលហើយបាទឯខ្ញុំបកណាសុំឲ្យប្រធានបទថាតើសិទ្ធិមនុស្សជាអ្វីខ្ញុំការខ្ញុំបកណាខ្ញុំបាត់សុំឆ្លើយថាសិទ្ធិមនុស្សគឺជាអ្វីអ្វីដែលថ្លៃថ្នូរក្នុងនាមជាមនុស្ស សិទ្ធិមនុស្សគឺជាច្បាប់ផ្ដល់សិទ្ធិផ្ដល់អវ័យអវ័យដែលជាថ្លៃថ្លៃធ្នូរស់នៅក្នុងភាពជាមនុស្សមានភាពស្មើគ្នា មានភាពស្មើគ្នាតែនិយាយអំពីសិទ្ធិមនុស្សវាត្រូវសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ហ្នឹងគុំចាបាទ តែខ្ញុំប្រកាសណាខ្ញុំបាទមិនបានតាមដាននៅក្នុងរដ្ឋធម្មនុញ្ញរបស់រដ្ឋកុម្មុយនីសយូននឹងថា គេមានចែកអំពីសិទ្ធិអភិភិកជនសិទ្ធិជនជាដើមសិទ្ធិមនុស្សយើងអត់បានតាមដាននឹងច្បាស់ហើយម្យ៉ាងទៀតយើងមិនមែនជាអ្នកច្បាប់ផងបាទដូច្នេះខ្ញុំកាលណាខ្ញុំបានមិនចង់ទាញយកពីហេតុផលទស្សនៈច្បាប់នឹងយកមកនិយាយទេព្រោះយើងមិនមែនអ្នកច្បាប់ ដែលយើងនិយាយតាមដែលយើងបានឃើញណាយើងបានឃើញឥឡូវបងឥឡូវយើងចូលទៅក្នុងប្រធានបទយើងវិញថាតើដែលបងនិយាយខាងដើមហ្នឹងការធ្វើឲ្យចោះខ្សោយនៃជនជាតិសាសចិត្តសាសខ្មែរក្រមយើងតើអាហ្នឹងមកពីមូលហេតុអ្វីខ្លះបងជួយជួយបន្ថែមមូលកណាខ្ញុំអរប្រគុណគុណចាស់យើងមិញវាឃ្លាតរៀងឆ្ងាយតិចប៉ុន្តែវានៅតែវល់វល់វល់នៅចិត្តហ្នឹងទេបាទគាត់ថា ឥឡូវយើងសង្ខេបឲ្យខ្លីណាថាការដែលត្រូវឲ្យត្រូវធ្វើឲ្យចុះខ្សោយចំពោះជនជាតិខ្មែរដែលនៅលើលើលើលើទឹកដីកំណើតរបស់ខ្លួន គឺដូចខ្ញុំខ្ញុំបកណាខ្ញុំបាទបានរៀបរាប់ប្រកេនគុណម្ចាស់អញ្ចឹងហើយនឹងចែកជូនបងប្អូនជនរួមឈាមខ្មែរក្រមអញ្ចឹងថាទី1 ជំហានទី1គឺគេបំផ្លាញចោលនៅថ្នាលបណ្ដោះបណ្ដាលធនធានមនុស្សរបស់ខ្មែរតាមរយៈការបំបត្តិការសិក្សាទាំងស្រុង នៅទសវត្ស80និង90នឹងទី1នឹងទី1ចំណុចសំខាន់នឹងទី1ណាចំណុចទី2 គេប្រមូលផ្ដុំអ្នកដែលមានធនធាន បន្តិចបន្តួចរបស់ជនជាតិខ្មែរខ្មែរក្រមហ្នឹង មកប្រមូលផ្ដុំហើយដាក់សម្ពាធពីលើរឹតបន្តឹងទីរឹតបន្តឹងទី1ហាមមិនអោយនិយាយរឿងប្រវត្តិសាស្ត្រដែលខ្លួនបានរៀនសូត្របានដឹងបានយល់ប្រាប់ទៅមនុស្សចំនួនក្រោយ និងអ្វីដែលយើងបានជួបអ្វីដែលយើងបានភ្លុករសជាតិគឺវាប៉ុណ្ណឹងវាអញ្ចឹងដូច្នេះវាអស់ហើយខឿនមិនដោះគេថាថ្នាលហ្នឹងមិនមែនហៅថាខឿនទេអាហ្នឹងវាហៅថាថ្នាលបណ្ដោះបណ្ដាលធនធានមនុស្សរបស់បងប្អូន ខ្មែរកម្ពុជាក្រោមនៅលើទឹកដីកំណើតរបស់ខ្លួនគឺរលាយអស់រលាយបងថ្មសុំសួរចំណុចក្រហាមអ្នកចេះដឹងមិនអោយនិយាយពីវត្តសាស្ត្រនោះតើគេបាន បង្ខំយ៉ាងម៉េចខ្លះបានន័យថាគេគេធ្វើយ៉ាងម៉េចថាដល់ក្នុងការគៀបសង្កត់អ្នកដែលមានចេះដឹងល្មមល្មមអាចធ្វើគ្រូបានហ្នឹងមិនអោយភាសាមិនអោយបង្រៀនភាសាខ្មែរមិនអោយបរិបត្តិសាស្ត្រតើអាហ្នឹងវាវាគៀបសង្កត់បែបណាដែរបងទេអាហ្នឹងយើងសម្គាល់ទៅគេចង់និយាយអំពីថាកាលដែលយើងយល់ដឹងអំពីវត្តសាស្ត្រដែលយើងបានចេះអសរគឺភ្នែកយើងភ្លឺភ្នែកយើងភ្លឺយើងអាចមើល តាមរយៈសំណេរពីបុរាណមកពីដូនតាមកពីប្រវត្តិរឿងដូច្នេះអាចជាអាចជាដំណើរបាញ់ច្រាស់ទិសគ្នាជាមួយនឹងគេអើថ្មចង់សួរអំពីការធ្វើបរណកម្មធ្វើធ្វើបាបអ្នកចេះដឹងល្មមល្មមហ្នឹងតើធ្វើធ្វើបាបដោយវិធីណាដោយខ្ញុំបកណាខ្ញុំបានមិញបានលើកហើយថា ការធ្វើទារុណកម្មលើផ្លូវកាយគឺមានប៉ុណ្ណឹងមានប្រមូលផ្ដុំអ្នក មានទុនធានមួយចំនួននឹងយកមកដាក់សម្ពាធណាអ្នកខ្លះឈាន ដល់បង្អត់បាយក៏មានដែរណាហើយដូចជាគុណព្រះចៅអធិការ ជា គ្រូរបស់ខ្ញុំកាលណាខ្ញុំបានហ្នឹងគឺត្រូវគេយកទៅធ្វើទារុណកម្មសួរចម្លើយហើយ ដាក់គុកហ្នឹងហើយ ជាងមួយឆ្នាំបានឃើញត្រឡប់មកវិញឃើញឯកសិនមកដោយទៅដោយស្បង់ជីវោត្រឡប់មកវិញដោយឯកសន្តានអ្នកទោសនៅក្នុងសហគមន៍ដោយមិនមានសិទ្ធទៅនិយាយជាមួយនឹងអ្នកដតីណាក្រៅពីសមាជិកគ្រួសាររបស់ខ្លួនថ្ងៃសិល គេមិនអោយតាណាទៀតទេប៉ុន្តែសំណើរបស់លោក លោកសុំថាថ្ងៃសិលលោកសុំអវត្តអញ្ចឹងក៏ក្រមព្រឹក្សាបកនយោបាយនឹងបកបោះស្រុកក៏គេអនុញ្ញាតឲ្យលោក ទៅមួយព្រឹកតែប៉ុណ្ណោះឯងសម្រាប់ទៅវត្តនៅថ្ងៃសិលហើយឡប់ពីវត្តវិញមកឲ្យដល់ដល់ដល់ផ្ទះគឺគាត់ ត្រូវស្ថិតនៅក្នុងការក្លំមើលរបស់អាជ្ញាធរមូលដ្ឋានរបស់គេហ្នឹងរៀងរាល់ពេលវេលារៀងរាល់ការដកដង្ហើមអាហ្នឹងត្រង់ហ្នឹងហើយដែលខ្ញុំប្រកាសណាខ្ញុំបាទចង្អុលបង្ហាញថានេះគឺជាការធ្វើទិរណកម្មផ្លូវកាយចំណែកផ្លូវចិត្តវិញធ្ងន់ធ្ងរយ៉ាងណាទៀតផ្លូវចិត្តវាធ្ងន់ជាងអានឹងឆ្ងាយណា យើងមើលមើលឥឡូវឈានទៅដល់ការផ្លូវចិត្តម្ដងយើងចង់និយាយរឿងផ្លូវចិត្តម្ដងតាមធម្មតាបើយើងមិនមានសេរីភាព ក្នុងការរស់នៅក្នុងតម្លៃថ្លៃថ្នូរជាមនុស្សផងមានហេតុផលអីដែលយើងសប្បាយមិនចឹងគុំចាគ្មានទេគ្មានសប្បាយបានទេបើកផ្នែកឡើងឃើញតែទុក ហើយទុកធ្ងន់ទុកមិនអាចនិយាយបានបើទុកអត់មានលុយចាយអានឹងអាចនិយាយបានណាកូនចាស់ណាបាទបាទទុកអត់មានអាហារហូបគ្រប់គ្រាន់អានឹងអាចនិយាយបានណាត្អូនត្អែប្រាប់អ្នកដទៃថាំងខ្ញុំថ្ងៃហ្នឹងអត់មានអង្គដាំបាយទេខ្ញុំថ្ងៃហ្នឹងអេអត់មានមហូបហូបទេយើងអាចនិយាយបានប៉ុន្តែទុកដោយសម្ពាធ សេរីភាពក្នុងការបញ្ចេញមតិសេរីភាពក្នុងការនិយាយទៅកាន់អ្នកដទៃនៅនៅជុំវិញខ្លួនហ្នឹងគឺ គឺជាសម្ពាធធ្ងន់ធ្ងរណាស់ណាហឹមมันអាចវាមិនអាចទៅជាមនុស្សទៀតទេអ្នកដែលទទួលសម្ពាធបែបនោះគឺមិនមែនជាមនុស្សទៀតទេហៅថាសត្វហើយមាត់មានតែគេមិនអោយសិទ្ធនិយាយតិចមានតែគេមិនអោយសិទ្ធស្ដាប់ ចំណេះវិជារបស់ខ្លួនមាន តែគេមិនអនុញ្ញាតឲ្យរំលែកឲ្យកូនខ្លួនឯងសំបីតាចៅខ្លួនឯងគុំចាស់គិតថាមិនដែរហ្នឹងអាហ្នឹងផ្លូវចិត្តពេញទំហឹងហ្នឹងគុំចាស់ហ្នឹងពេញទំហឹងសំណួររបស់ ខ្ញុំកាលណាខ្ញុំបានសុំសួរទៅសកលលោកថាបែបហ្នឹងមនុស្សដែលរស់នៅបែបហ្នឹង រស់នៅក្នុងសម្ពាធបែបហ្នឹងស័កសមជាមនុស្សដែរឬទេបើបងប្អូន លោកគ្រូសាស្ត្រាចារ្យណាក៏ដោយបើលោកបានលឺបានឃើញបានទស្សនាមើលក្នុងកម្មវិធីនេះសូមលោកមេត្តាឆ្លើយឲ្យខ្ញុំបានដឹងផងថាតើមនុស្សដែលបាត់បង់សេរីភាព បែបនោះ ត្រូវបានរាប់បញ្ចូលថាមនុស្សដែលពេញលក្ខណៈដែរអត់ហឹមហើយមិនមែនសកម្មមិនមិនមែនសកម្មភាពបែបនោះអនុវត្តចំពោះតែវត្តពិសីវររាម នឹង ទេណាគុណចាណា ខ្ញុំបកណាសូមជម្រាបសាធារណជន មេត្តាឲ្យបានជ្រាបថាគឺ គ្របដណ្ដប់លើទឹកដីកម្ពុជាក្រោមទាំងមូលហើយធ្វើសកម្មក្តៅកគុកចំពោះសហគមន៍ណាដែលស្រឡាញ់អត្តសញ្ញាណរបស់ខ្លួនជាងអឺតែនៅគ្របដណ្ដប់ទូទាំងកម្ពុជាក្រោមទាំងទូទាំងកម្ពុជាក្រោមតែម្ដង ហើយពួកគេធ្វើដោយសកម្ម ដោយក្តៅគគុកនៅតាមសហគមន៍ណាដែល មានអ្នកឈានមុខអ្នកសកម្មច្រើនហឹមហើយហើយចូលដល់ចំណុចចំណុចទីបានចូលដល់ចំណុចទី3ហើយបងឯងយើងទៅកណ្ដឹងត្រឹមតែការធ្វើបាបអ្នក ដែលចេះដឹងល្មមល្មមឥឡូវដល់ដល់ចំណុចទី3បងជួយបន្ថែមសេចក្តីថែម ចំណុចទី3ខ្ញុំប្រកាសណាសូមនិយាយសូមលើកដៃអង្វរទៅរដ្ឋអំណាចយួនលោកក៏ដឹងដែរថាលោកបានធ្វើអ្វី មកលើជាតិសាសន៍របស់ខ្ញុំលោកក៏ដឹងដែរថាជាតិសាសន៍របស់ខ្ញុំទទួលរង នៅការបាត់បង់អ្វីខ្លះ លោកដឹងប្រកាសជាងខ្ញុំព្រោះលោកអ្នកធ្វើអឺដូច្នេះខ្ញុំសូមអង្វរសូមមេត្តាផ្ដល់មកវិញមកនៅអ្វីដែលលោក បំបត្តិចោលនោះសូមឲ្យលោកឲ្យត្រឡប់មកវិញមកដើម្បីឲ្យខ្មែរយើងខ្ញុំបាន រស់រានមានជីវិតប្រកបដោយភាពថ្លៃថ្នូរនឹងគេ។ ព្រោះអស់លោកមិនអោយក៏យើងនៅតែទៀតដែរព្រោះអស់លោកបាន ទៅចុះហត្ថលេខាលើសន្ធិសញ្ញាស្ដីពីសិទ្ធិជនជាតិដើមសិទ្ធិមនុស្សជាសកលយកមកអនុវត្តនៅក្នុងប្រទេសលោកហើយនៅក្នុងរបបគ្រប់គ្រងរបស់លោកហើយអញ្ចឹងចង់មិនចង់ក៏លោកត្រូវតែឲ្យ យើងខ្ញុំដែរ សូមកុំធ្វើទុកបុកម្នេញដល់យុវជនខ្មែរយើងទៀតបើអស់លោកនៅតែធ្វើទុកបុកម្នេញដោយយកលេសថាំងជាស្រាកងដងម៉ាងស្អីគេនោះណាអេអីផ្សេងផ្សេងហ្នឹងគឺអស់លោកនៅតែធ្វើទុកបុកម្នេញអាហ្នឹងគេហៅថាបំផិតបំភ័យណាអាហ្នឹងណាអានឹងបើនិយាយពីច្បាប់អន្តរជាតិស្តីពីសិទ្ធិមនុស្សគេហៅថាបទល្មើសបំផិតបំភ័យ អាហ្នឹងមានកំហុសហើយឲ្យលោកចេញលិខិតមកកោះហៅយុវជនខ្មែរក្រមចូល មក បំភ្លឺឬក៏បំភ្លឺតាក់ទងនឹងបញ្ហាមួយចំនួនតាក់ទងនឹងការចែកម្លែកព័ត៌មានស្អីស្អីហ្នឹងអានឹងសិទ្ធក្រែងក្នុងធម្មនុញ្ញរបស់លោកមាន ហើយទេស្ដីពីសិទ្ធការផ្ដល់ព័ត៌មាន ឲ្យគ្នាទៅវិញទៅមកលើកឡើងតែព័ត៌មានដែលបំភ្លេចបំផ្លាញដល់ផលប្រយោជន៍ជាតិក្រមរបបលោកគ្រប់គ្រងអាហ្នឹងលោកត្រូវឈឺក្បាលតែអាហ្នឹងគ្រាន់តែគេសុំសិទ្ធរបស់គេទៅគេមាន សិទ្ធនៅចែងនៅក្នុងច្បាប់ អន្តរជាតិដែលឲ្យលោកស្ពាយទៅយកយកពីញូវយ៉កមកនោះណាឲ្យលោកទៅស្ពាយយកមកនោះអញ្ចឹងឲ្យលោកយកមកដើម្បី ក្នុងកិច្ចព្រមព្រៀងនោះខ្ញុំជឿថាមានការចោះហេលីកាទៅយកមកដើម្បីចែករំលែកដល់ប្រជាពលរដ្ឋរបស់ខ្លួនហឹមយកច្បាប់នឹងយកមកដើម្បីឲ្យប្រជាពលរដ្ឋរបស់ខ្លួនជាបង្អែកហឹមហើយចុះហេតុដូចបណ្ឌិតស្គាល់ឲ្យស្គាល់ថាអីទៅដែលហៅថានីតិរដ្ឋរដ្ឋប្រកបដោយច្បាប់ ហ្នឹងហើយចុះហេតុដោយបណ្ឌិតបានទៅជាមិនផ្សាយមិនប្រាប់ឲ្យប្រជាពលរដ្ឋយើងបាន ដឹង បានរៀនសូត្របែរជាបែរជាខ្មែរក្រមជាជនជាតិដើម បានយកសភៅទៅចែកម្លែកទៅដល់ប្រជាពលរដ្ឋអ្នកចង់ដឹងចង់ដឹងតែហេតុដូចនេះមិនទៅចាប់ប្រជាពលរដ្ឋយើងវិញនេះត្រង់ហ្នឹងហើយដែលយើងខ្ញុំប្រកាសណាខ្ញុំបាទនិយាយបើ គេផ្ដល់សិទ្ធឲ្យគ្រប់គ្រាន់ហើយយើងអត់មាន យើងអត់មានរឿងដែលត្រូវនិយាយទៀតទេកុំចាស់ណាយើងសបាយអហើយស្វាគមន៍ស្រឡាញ់បៈនឹងរត់ស្រឡាញ់មិនមែនស្រឡាញ់ធម្មតាស្រឡាញ់ដល់ជ្រាវជ្រៅបំផុតដោយសារតែយើងទទួលបានគេហៅថាភាព សុខសានមែនភាព សុខដុមរមនាយើងអត់ខ្វល់ថាអ្នកណាគ្រប់គ្រងទេខ្វល់បំផុតយើង ឲ្យអតសញ្ញាណយើងមានប្រមាណដែលឲ្យលោកបំបត្តិចោលនោះសូមឲ្យត្រឡប់មកវិញមកនេះអាថ្មីថ្មីចំក្រោយហ្នឹងអាគុណចាស់អតសញ្ញាណប័ណ្ណរបស់ខ្មែរក្រមហ្នឹងលុបបាត់ហើយសាសនាលុបបាត់ហើយអេអេតកូលអស់ហើយឯជនជាតិអត់មានទៀតទេ អស់លេងមានអីទៀតនៅសល់តែពីមុនយើងថាយើងមាននៅសល់ជាតិសាសនាឯទឹកដី ណាគ្រប់គ្រងណាធ្វើអាណានិគមអត់ខ្វល់ទេសំខាន់ជាតិនិងសាសនារបស់យើង មានបណ្ណាសុំមេត្តារក្សាឲ្យយើងប៉ុណ្ណឹងទៅបានហើយគ្រប់គ្រាន់ហើយចាត់ទុកថាយើងជា បានទទួលនៅសុខដុមរមនាជាមួយនឹងគ្នាហើយយើងដងកេតសុំហប់ដងកេតហើយណាសុំនិយាយភាសាយួនដល់ពីម៉ាត់ចុះណាការហ្នឹងគេហៅថាបានសុំហប់ដងកេតហើយប៉ុន្តែអាលោកមិនបានធ្វើចឹងណា គ្រាន់តែប្រតិបត្តិស្ដីអំពីសិទ្ធិមនុស្សជាសកលមួយដែលឲ្យលោកស្ពាយពីបាំងពីញូវយ៉កយកមកពីអង្គការសហប្រជាជាតិយកមកនោះនៅពេលដែលឲ្យលោកមិនបានផ្សព្វផ្សាយផងអាចតាមដែលខ្ញុំតាមដានមើលខ្ញុំបងប្អូនយុវជនខ្មែរដែលបានរុករកបានមកដោយខ្លួនឯងហើយពូគាត់ចែកម្លែកឲ្យគ្នាទៅវិញទៅមកទៅជាគាត់ចែកម្លែកខុស ខ្ញុំសុំសួរឲ្យលោកថាគាត់ខុសអីស្វែងរកធៀបសំបត្តិល្មើសបានគ្រប់គ្រាន់មើលថាវាខុសអីសុំខ្ញុំចង់លើកបញ្ហាមួយទៀតសូមប្រៀបធៀបដើម្បីឲ្យអាជ្ញាធរមូលដ្ឋានយួនឲ្យគាត់ពិចារណា នេះសូមសូមគុណម្ចាស់ខ្ញុំប្រកាសណាសូមសូមអធិស្ឋានគ្រប់មជ្ឈដ្ឋានទាំងអស់មិនមែនខ្ញុំខ្ញុំប្រកាសណាចេតនាយកលើករឿងហ្នឹងយកមកឧទាហរណ៍ឲ្យដើម្បីច្រានរឿងហ្នឹងចូលក្នុងបញ្ហាផ្នែកក្រមទេហើយបំផុសបំផុលទេមិនទេមិនធ្វើចឹងទេប៉ុន្តែ វាគ្រាន់តែជាសាច់រឿងពិតដើម្បីជាពន្លឺឲ្យអាញាធរយួន យោគយល់ដល់យើង ខ្ញុំជាខ្មែរកម្ពុជាក្រមតែប៉ុណ្ណោះយើង ខ្ញុំសូមលើកចំណុចហ្នឹងសូមក្នុងគោលបំណងមានតែប៉ុណ្្នឹងទេ តែបើទស្សនៈដតីដតីទៀតមានអាហ្នឹងជារឿងរបស់ទស្សនៈរបស់អ្នកដតីណាគឺខ្ញុំប្រកាសណា ខ្ញុំបានសូមលើករឿងតែខ្មែរយើង គេមិនបើបើតាមពងសាវតា មានបែងចែកជា3មិនចឹងគុំចាស់មានខ្មែរកដាលដែលខ្មែរកដាលហ្នឹងគេគេគេហៅថាខ្មែរនៅក្នុងប្រទេសកម្ពុជារាជាណាចក្រកម្ពុជារាជាណាចក្រកម្ពុជាណាដល់ខ្មែរសុរិនរស់នៅក្នុងព្រះជាណាចក្រថៃឡង់ថៃឡង់ថៃឡង់កណាហើយខ្មែរកម្ពុជាក្រមរស់នៅក្រមការធ្វើអាណានិគមបន្តពីបារាំងរបស់ អាជ្ញាធរយួនគំនីសាធារណរដ្ឋកុងហួសាហួយជុងវៀតណាមអញ្ចឹងហ្នឹងណាសាធារណរដ្ឋសង្គមនិយមវៀតណាមយកព្រោះបន្តិចណាណាហើយយើងខ្ញុំខ្ញុំខ្ញុំខ្ញុំសុំជាធ្វើឲ្យជាជាចាក់ខុសវិស័យមួយសុំអញ្ញាធិបតេយ្យវៀតណាមសុំលោកកលេចទៅមើលខាងថៃម្ដងជាមួយនឹងខ្មែរសុរិន្ទ គេសុខដុមរមនីយ៉ាងម៉េចតើខ្មែរសរិនមាន ចំនួន ប្រមាណភាគរយដែលទៀមទាឲ្យថៃគិតផ្គង់និងផ្ដល់សេវាកម្មអតសញ្ញាណជាតិរបស់ខ្លួនឲ្យមកខ្លួន មានប្រមាណអ្នកដែលស្រែកអំពាវនាវសុំអត់មានទេ no អឺសង្ងំជឹងអើសង្ងំជឹងគេបានសុកហ៎មិនទៅហៅថាសុកណា មិនទៅហៅថាបានសុខតើបានសុកវាអាណាមកបានសុកហើយនាំគ្នាបង្កើតទុកយកមកធ្វើអីទៀតគុំចាមអញ្ចឹងហ៎តាតើបានសុកហើយសុកហើយហើយតើបានសុកហើយមានឡានជិះមានផ្ទះល្អនៅមានអេអសរសាស្ត្ររៀនកន្លែងរៀនអសរសាស្ត្រ មានអ្វីអ្វីគ្រប់បែបយ៉ាងដែលគេផ្ដល់ឲ្យហើយយើងមានយើង ចង់បានអីទៀតលោកហ្នឹងគាត់ណាគ្រប់គ្រងអត់ខ្វល់ទេអត់ខ្វល់ទេអាណាគ្រប់គ្រងក៏ដោយអត់ខ្វល់ទេសំខាន់យើងមានបណ្ណាទ្របយើង មានអាហ្នឹងគេហៅថាទ្របណាគុំចាស់ណាយើងមានបណ្ណាសុំមេត្តាកុំបំបត្តិរបស់យើងប៉ណ្ណឹងបានណាអូខេយើងនិយាយត្រូវគ្នាណាអញ្ចឹងអ្វីអ្វីទាំងឡាយ ដែលខ្ញុំប្រកាសណាខ្ញុំបានបាន លើកជាមុខឧទាហរណ៍ឲ្យរដ្ឋអំណាចយួនឲ្យស្ដាប់ហើយឲ្យលោកកំងាកចេញនៅពេលដែលឲ្យលោកបើឃើញឃ្លាមហ្នឹងខ្ញុំនិយាយហ្នឹងគឺចេតនាល្អជាមួយនឹងលោកទេ ចង់ឲ្យលោកមានការផ្សះផ្សាមួយ ដែលអាចទទួលយកបានទាំងសងខាងឯលោកជាអ្នកគ្រប់គ្រងជារឿងរបស់លោកឯយើងជាជនជាតិដើមជារឿងរបស់យើងយើងមិនប្រឆាំងមួយនឹងលោកទេ តែអ្វីដែលលោកឲ្យមកយើងមកគ្រប់គ្រាន់គឺយើងលែងលែងលែងនិយាយទៀតហើយជួយអង្គខ្ញុំប្រកាសណាខ្ញុំបានថាបើគេឲ្យ គ្រប់គ្រាន់មកហើយអ្វីដែលយើងមានគេមិនបំបត្តិគេមិនលួចកំចាត់ទេយើងមានមានអីដែលត្រូវមកនាំគ្នាមកនិយាយចឹងទៀតទេបងត្រង់ត្រង់ចំណុចហ្នឹងអាត្មាចង់សួរអំពីក្នុងនាមជាជនជាតិដើមវិញម្ដង បើសិនជាគេគេគេនៅថែរក្សាគេឲ្យនៅវត្តវានៅយាប្របីនៃទំនៀមទម្លាប់យើងនៅមានធម្មតាប៉ុន្តែហេតុដូចបដិបានជាយើងទៅជាមិនហ៊ានអនុវត្ត នៅប្របីនៃទំនៀមទម្លាប់របស់យើងដូចជាភាសារបស់យើងអញ្ចឹងការតាមវត្តតាមវាពេលខ្លះមកឃើញសង្កល់ថាភាសារបស់យើង គេមិនហាមថាមិនអោយយើងសេអសទេ បែរយើងសរសេរភាសាវៀតណាមភាសាយួនអីពេញវត្តចឹងតើអាហ្នឹងមកពីកំហុសយើងឬក៏មកពីរដ្ឋអំណាចគេគៀបសង្កត់យើងអាហ្នឹងអរគុណខ្ញុំកណាខ្ញុំកាលណាអរគុណម្ដងទៀតសំណួរហ្នឹងគឺសំណួរចាក់ដោតហើយចង់និយាយយូរមកហើយប្រេះទ្រូងជាង20ឆ្នាំហើយខ្ញុំបកាណាសូមជម្រាបថាខ្ញុំបកាណាចង់និយាយនឹង20ឆ្នាំហើយ តែខ្ញុំបកាណាដើរទៅដល់ណាខ្ញុំបកាណាតែងតែនិយាយប្រាប់ទោះបីអ្នកហ្នឹងជាមិនមែនជាខ្មែរក្រមឬក៏យ៉ាងណាក៏ដោយតែខ្ញុំបកាណាខ្ញុំបាទនៅតែនិយាយហើយនៅតែប្រកាសប្រាប់គេថាខ្ញុំបកាណាខ្ញុំបានគឺជាខ្មែរក្រមឃើញណាអញ្ចឹងយើងឥឡូវនឹងនៅមុនទស្សវត្ស80ហើយនឹងនៅទស្សវត្សនៅ ក្នុងទស្សវត្ស80និងមុនទស្សវត្ស80 គុណម្ចាស់ប្រហែលជាក៏បានដឹងដែរថាត្រាការប្រើប្រាស់អក្សរយួននៅក្នុងទីអារាមខ្មែរសឹងតែมันមាន1%ទេតាមជញ្ជាំងរបងវ័នតាមក្តារខៀនផ្សេងផ្សេងឬតាមទម្រង់ហ្នឹងហើយ តាមបដាឬក៏តាមទម្រង់សរសេរបង្ហាញជាសាធារណៈមួយចំនួនគឺថាគ្មានតលតសោះលើកលែងតែនៅក្នុងសៀវភៅមានក្នុងសៀវភៅមាននៅក្នុងសៀវភៅនឹងមានការបកប្រែមកមានន័យថាខ្ញុំបកាណានៅធ្លាប់រៀនថយថាវេរេបហាហ្នឹងរៀនជាភាសាយួនដែរហើយធ្លាប់យកថហ្នឹងយកទៅសូត្រនៅផ្ទះយួនដែរ ណាយៈថាវារិវហាបូរាបរិបូរាហ្នឹងណាគឺមានការបកប្រែប្រែសម្រួលមកជាភាសាយន្តដើម្បី យកទៅប្រើប្រាស់ចំពោះជនជាតិយួនដែលមានជំនឿអឺតាមអឺតាមមានជំនឿតាមពុទ្ធសាសនាហើយនៅតាមគណៈទេវទៀតខ្ញុំកាលណាក៏ធ្លាប់ប្រើដែរ មានមានតាមសៀវភៅមួយចំនួនដែលចាំបាច់ឲ្យប្រើប្រាស់ជាមួយនឹងជនបរទេសយូនអីជាដើមយើង មានមានមានមានមិនអត់ទេនៅក្នុងតាមសៀវភៅអីឬក៏នៅក្នុងសៀវភៅណាមួយដែលលើក្របហ្នឹងចាំបាច់ត្រូវឲ្យជនជាតិយូនហ្នឹងគាត់ដឹង គឺមានការបបផែដែរណាមានការបបផែដែរគឺខ្ញុំសូមទទួលស្គាល់ប៉ុន្តែតារាវត្តឯកសារ លិខិតជូនទៅវត្តដូចគ្នា ជូន ទៅពុទ្ធបរិស័ទដូចគ្នា នៅ ក្នុងផ្លូវការរបស់វត្តហើយនឹងពុទ្ធបរិស័ទពុទ្ធបរិស័ទគឺ ប្រើភាសាខ្មែរទាំងអស់ត្រាក៏ខ្មែរដែរលើកលែងតែវត្តត្រូវធ្វើលិខិតបញ្ជូនឈ្មោះប្រសង នៅ ក្នុងវត្តជូន ទៅស្ថាប័នរដ្ឋដែលគេតម្រូវឲ្យធ្វើ អាហ្នឹងយើងសរសេរជាអក្សរអក្សរយួនណាអាហ្នឹងផ្លូវកាយសរយួនប៉ុន្តែដល់ថាអ្វីតាខ្មែរតាខ្មែរហ្នឹងហើយគុណចាស់មានបានធ្លាប់ទៅខេត្តត្រើវិញខេត្តព្រះតាពាំងដែលឥឡូវគេហៅថាត្រើវិញត្រើវិញហ្នឹងគុណចាស់មានបានទៅទៅដល់កន្លែងទីរួមខេត្តគេហៅថាក្រសួងខ្មែរទេធ្លាប់ ឃើញទេសម័យនោះហើយគុណចាស់ទៅទៅតាំងពីឆ្នាំណាឆ្នាំ96 96ក្រសួងខ្មែរនៅសម័យទសវត្ស80ប៉ះគុណចាស់ណាអសរខ្មែរជា ផ្លូវការទាំងអស់ធ្វើការជាមួយនឹងខ្មែរលើកលែងតែធ្វើការជាមួយនឹងស្ថាប័នរដ្ឋដូចគ្នាបានក្រសួងខ្មែរហ្នឹងចេញជាអសរវៀតណាម ឬក៏ហៅថាអសរយូនប៉ុន្តែជួនខ្លះគេធ្វើពីរបែបហ្មងគេមានតម្រងមកមកសិលឹកឯកសារហ្នឹងគេធ្វើពីរបែបកែដល់ចំណងហ្នឹង3ដុល្លារទីឡូតើគុណចាស់អឺខ្ញុំបកាលណា ធ្លាប់ឃើញហើយខ្ញុំបកាលណាធ្លាប់ដាក់សំណួររាប់ពាន់សំណួរសួរថាតើយើងអាចធ្វើ របៀបនឹង ដល់ឆ្នាំណាហើយយើងអាចបាត់បង់សិទ្ធធ្វើអានឹងដល់ឆ្នាំណាមាន មកខាងអសរខ្មែរមកខាងអសរយួនវ័យត្រាវិញវ័យត្រាក្រសួងខ្មែរមានព្រោះខ្ញុំកាលណាសពដាក់សំណួរនោះសួរខ្លួនឯងមិនអត់មានចម្លើយថាតើយើងខ្មែរនឹង នៅនៅមានសិទ្ធិប្រើរបៀបហ្នឹងដល់អង្កាលអង្កាលបានទៅបាត់ឃើញវាឆ្លងឆ្នាំដល់96ឆ្នាំទសវត្ស90បាត់បងបាត់ នៅសល់តា logo ផ្លាកខ្លងទ្វារខាងមុខគេដាក់ក្រសួងខ្មែរទេមានតែប៉ុណ្ណឹងអសរហ្នឹងអសរបុរាណមកតាំងពីដើមមកនោះរាប់រាប់100ឆ្នាំហើយតាមស្រួលតើឥឡូវបែបតម្លាក់អសរខ្មែរចូលដាក់ដាក់អសរយួនទៅជាបោខើម៉ាទៅតាមមើលបែបដាក់ចឹងហើយមិនមិនដឹងថាយុវជនយើងនរណាខ្លះដែលបាននៅចិត្តហ្នឹងសុំសុំសុំជួយបញ្ជាក់ផង បាទសុំសុំសុំសុំជួយបញ្ជាក់ផង តាមស្រួលនឹងតម្លាក់ផ្លាអាខ្លងទ្វារនឹងតម្លាក់អសរខ្មែរក្បត់ចោលអត់ហើយដាក់វិញក្នុងផ្លានោះគេដាក់ថាក្រសួងខ្មែរដាក់ចឹងណាហើយយើងយើងបោប្រែជាភាសាយូនថាបោខ្មែរទៅថាថាសរសេរឲ្យវាឲ្យវាឲ្យវាស្របទៅតាមទស្សនៈរបស់យូនទៅថាគេហៅយើងខ្មែរគេមិនហៅខ្មែរទេ គេហៅយើងក្រមាអាហ្នឹងអាហ្នឹងមកពេលយើងស្ម័គ្រចិត្តសម្រាប់វប្បធម៌ខ្លួនឯងឬក៏មកពេលគេបំបត្តិឲ្យយើងទេអាហ្នឹងអាហ្នឹងมันបានទេគឺបើมันធ្វើតាម គឺត្រូវថ្មងហើយខ្ញុំប្រកាសណាសូមប្រកេនថ្វាយគុណចាស់ហេតុផលមួយទៀតឲ្យប្រសង់ឲ្យតែប្រសង់ចៅអធិការវត្តចាប់ពីចៅអធិការវត្តឡើងទៅលើ ដែលមានទូនីតិអត់ដែលសំបីតែសរសេរអក្សរខ្មែរនៅ លើទម្រង់ផ្លូវការណាមួយមកស្រុកខ្មែរហ្នឹងក៏មិនហ៊ានមកមានទំនាក់ទំនងជាមួយនឹងប្រសង់ដែលនៅស្រុកខ្មែរយើងហ្នឹងដែរមកក្នុងឋានៈខ្លួន ជាទេសចរហើយនាំយួនដើរទេសចរ មានសង្ឃអង្គខ្លះខ្ញុំប្រកាសណាសូមខន្តីអភ័យទោសសំវរណាព្រោះតែហ្នឹងហើយព្រោះតែស្រឡាញ់ជាតិសាសន៍របស់ខ្លួន ព្រោះតែស្រឡាញ់ពុទ្ធសាសនា ដែលជាសាសនារបស់យើង មានពីដូនតាមកខ្ញុំប្រកាសណាសូមអង្វរបើប្របាក់ពេកកុំសរសេរលើ ទំព័រ Facebook បើថាគុណចាស់បាក់ពេកគុណចាស់អង្គខ្លះបបាក់ពេកកុំបាច់សេអីបើយើងសរសេរតែលើกระดาษធម្មតាហ្នឹងទៅ4 5ថ្ងៃកន្លះខែអីវារហែកបាត់អស់ហើយណាសេទៅបើថាយើងចូលខកខានខានបានអីមិនកើតអាហ្នឹងណាសេទៅដើម្បីយកចិត្តយកថ្លើមគេទៅបេះជីបេះខ្ទឹមមួយគេទៅដើម្បីបានផលលៀបអីខ្លះមួយចំនួនហ្នឹងទៅ ប៉ុន្តែខ្ញុំកណាសូមវល់គុំសរសេរហើយបង្ហោះតាម Facebook ប្រព័ន្ធសង្គមបណ្ដាញសង្គមក្នុងបណ្ដាញសង្គមអីវាបង្ហាញវាបង្ហាញភាពលងងខ្លៅរបស់យើងវាបង្ហាញចាំងវាបង្ហាញភាពទុនខ្សោយរបស់យើង តាក់តងមានអាណាតែមានតែអ្នកមួយចំនួនទេរឿងហ្នឹងខ្ញុំបកាណាមិនមែនលើកលាតតដាងមកចង្អុលបង្ហាញទាំងអស់ទេ គឺមានអ្នកមួយចំនួនតូចទេដែលគាត់ចង់បេះជីបេះខ្ទឹមជាមួយនឹងយួនជាមួយនឹងភ្នៀវយួនជាមួយនឹងប្រតិភូយួនដែលយើងចាត់ទុកថាយួននោះមានតម្លៃចំពោះយើងហើយយើងសរសេរហើយយើងបង្ហោះ លើសង្គមតែបើយើងគ្រាន់តែជាក្មេងឌៀមដៃយើងគ្រាន់តែជាក្មេងឃ្លៀលគោឬក៏យើងគ្រាន់តែជាមនុស្សសាមញ្ញម្នាក់វាអត់សុខអីមិនទេសំខាន់យើងមានទូនាទីដូចជាអេគ្រូបង្រៀនសាលាបាលីឬក៏យើងគ្រូសូត្រឆ្វេងសូត្រស្ដាំឬក៏ចៅអធិការវត្ត ខ្មាស់គេណាគុណចាស់ខ្ញុំប្រកាសណាសុំវល់បើប្របាពេកកុំសរសេរអីយើងសរសេរអាกระดาษនឹងធម្មតាថ្លែងអំណរគុណសរសេរជាភាសាអង់គ្លេសក៏ដោយអក្សរយួនក៏ដោយអក្សរបារាំងក៏ដោយសេហ្នឹងទៅហើយជូនឲ្យគេទៅចាត់ទុកថាជាអំណោយពីយើងយកទៅឲ្យគេទៅគេយកអំណោយមកឲ្យយើងហើយយើងក៏មានអំណោយកระดาษហ្នឹងឲ្យគេទៅភ្នោះឯងយ៉ាងច្រើនកន្លះខែវាលាយអស់ហើយ ប៉ុន្តែនៅក្នុងទំព័រ Facebook គុណចាស់មួយជីវិតគុណគុណចាស់ឬក៏បងប្អូន បានបង្ហោះចេញគេទាញយកគេបង្ហោះតតគ្នាណាគ្មានគ្មានគ្មានលុបចេញបានទេគុណចាស់ហើយយើងបង្ហាញភាពទន់ខ្សោយរបស់យើងផងហ្នឹងចឹងនេះគ្រាន់តែជាការអំពាវនាវសុំមេត្តាកុំធ្វើចឹងអីប្រើប្រាស់វិធីនឹងទៀត កុំប្រើប្រាស់វិធីនឹងទៀតយើង គិតថាយើង មានសិទ្ធិធ្វើអាហ្នឹងប៉ុន្តែវាបំផាញផលប្រយោជន៍ជាតិរបស់យើងវាបំផ្លាញផលប្រយោជន៍ជាតិរបស់យើងហើយពីកំសោយរបស់យើងភាពកំសោយរបស់យើងយើងជាអ្នកតំណាងឲ្យ មនុស្សមួយក្រុមមនុស្សពុទ្ធបរិស័ទមួយជើងវត្តហើយយើងប្រើរបៀបនេះ តើភាពដឹកនាំរបស់យើងនៅឯណាអ្នកខ្លះនេះប្រជាអធិការសម័យនេះរៀបអាខ្ពស់ណាគុណចាស់អង្គអង្គអង្គខ្លះចាប់សញ្ញាបត្របណ្ឌិតអនុបណ្ឌិតឬក៏បញ្ញាប៉ុន្តែទោះបីអស់លោកក៏ដែលរៀនបានអេជាភាសាខ្មែរជាភាសាបារាំងជាភាសាអង់គ្លេសក៏ដោយ ព្រះលោកត្រូវដឹងថាចំណេះដឹងរបស់លោកនោះវាខ្ពង់ខ្ពស់ណាស់ហើយយើងដែលយើងជាសាស្ត្រាចារ្យយើងជាគ្រូបង្រៀនណាយើងគឺជាអ្នកគ្រប់គ្រងហើយយើងប្រើចំណុចនឹងមួយខ្ញុំប្រកាសណាថាมันកើតទេសូមឲ្យជួយកែមកហើយបើมันកែនៅចេតនារឿងតឹងនៅប្រើទៀតគឺស្មើនឹងជួអាចដាក់លើក្បាលខ្លួនឯងហឹមសុំឲ្យចំណុចនឹងមួយហ្មងទៅ ដើម្បីឲ្យវាស្រួលស្ដាប់បន្តិចហើយកុំខឹងមើលខ្ញុំកណាព្រោះខ្ញុំកណាមិននិយាយអីធ្ងន់ធ្ងរដល់បងប្អូន ជនរួមជាតិទេគ្រាន់ថាសុំជួយកែគ្នាទៅអូខេហ្នឹងហើយត្រង់ចំណុចហ្នឹងក៏ចេញភាសាទឹកសិនអាត្មាចង់និយាយថាប្រជាពលជាពិសេសគឺតំណាងឲ្យខ្មែរក្រមរបស់យើងដូចបង មានប្រសាសន៍អញ្ចឹងប្រសង់ដែលជាតួអង្គនៃការ តំណាងឲ្យចិត្តសាសមួយនៅក្នុងប្រទេសរបស់យើងនៅដែនកម្ពុជាក្រនរបស់យើង ជាអ្នកបង្ហាញថែរក្សានៅប្រពៃណីវប្បធម៌របស់យើងប៉ុន្តែដូចជាបង មានប្រសាសន៍អញ្ចឹងថាជាការ បង្ហាញពីភាពកំសោយរបស់យើងជាការនាំឲ្យជាតិសាសន៍តិចគេមើលងាយថាអាមួយនេះដូចជាមិនសូវស្រួលអឺព្រោះតែសរសេរតែភាសាអញភាសាវាមិនព្រមធ្វើអញ្ចឹងទៅវាធ្វើឲ្យខ្សោយខ្លួនឯងផង វាធ្វើឲ្យអន្តរាយដល់ចិត្តសាររបស់យើងផងបើសិនតែយើងនាំតែ ធ្វើតែបងចង់សួរយ៉ាងត្រង់ចំណុចហ្នឹងបើសិនជាយើងមិនទៅសេភាសាវៀតណាមពលរដ្ឋរបស់យើងភាគតិចគាត់ចេះភាសាខ្មែរហ្នឹងភាគតិចណាស់បើយើងមិនសេភាសាយួនតើតើវាអាចធ្វើឲ្យគាត់នឹងមិនយល់ដែរទេក្នុងការផ្សព្វផ្សាយរបស់ពួកគាត់ទេយើងអត់ខ្វល់ទេយល់មិនយល់ទេយើងអត់ខ្វល់ទេ តែអាខ្វល់បំផុតយើងអ្នកដឹកនាំយើងតំណាងគេហៅថា បើតាមនិយាយភាសាអ្នកច្បាប់ដែលខ្ញុំធ្លាប់ឮគ្រូគ្រូរបស់ខ្ញុំដែលខ្ញុំធ្លាប់ចូលវគ្គរៀនវគ្គច្បាប់ហ្នឹងណាគាត់ប្រាប់ថានីតិបុគ្គលណាហ្នឹងណាគុណចា យើង ជានីតិបុគ្គលតំណាង ដោយច្បាប់ហើយបើយើងទៅធ្វើអញ្ចឹងយើងដោយ ព្រោះតែខ្វល់ខ្វាយថា ខ្លាចគេអឺមិនយល់ខ្លាចគេមិនដឹងអត្ថន័យសំខាន់យើងសរសេរទៅបើខ្លាចអានោះយើងសរសេរតលដៃមកឬកុំព្យូទ័រមាននៅសម័យហ្នឹងខ្វះអីសេមកថ្លែងអំណរគុណជាភាសាវៀតណាមមកជាភាសាយួនមកណាហើយបើថាបបាពេកទៅលុតជង្គង់ចំពោះគេហើយលើកដៃពីរជូនគេទៅដើម្បីគេហៅថាផ្គប់ចិត្តណា ហើយភាសាខ្ញុំកណាប្រើថាបេះជីបេះខ្ទឹមហ្នឹងណាចឹងទៅតែអាយរឿងដែលយើងសរសេរបង្ហោះនៅក្នុងបណ្ដាញសង្គមហ្នឹងសុំមេត្តាគុំអីសុំមេត្តាគុំអីហើយនិយាយហ្នឹងខ្ញុំប្រកាសណានិយាយទូទៅទេណាមិន ចំពោះទៅខ្មែរបងប្អូនខ្មែរក្រមយើងរូបណាអង្គណាទេ ប៉ុន្តែកន្លងមកខ្ញុំកាលណាខ្ញុំបានបានឃើញឃើញឃើញឃើញគ្រូណូគ្រូណៅគ្រូណៅនៅនៅនៅនៅវត្តឃ្លាំងឃើញលោកសរសេរឃើញលោកសរសេរដែរឃើញស្មាស្មាក៏ធ្លាប់ឃើញដែរឃើញឃើញព្រះវិហារឃើញសាលាឆាន់ឃើញកត់លោកអីហ្នឹងឃើញសិតតែក្បាច់ក្បោគេធ្វើពិធីបន់ឆ្លងអឺ សម្ពោធឬយ៉ាងណាគេបញ្ចុះសីមាឬក៏យ៉ាងម៉េចគេ បង្ហោះទៅសិតតែក្បាច់ខ្មែរទាំងអស់ប៉ុន្តែក្នុងហ្នឹងគេ design សិតតែអសយួនទាំងអស់អសយួនអាដល់ជាមកពីនេះអាហ្នឹងមកពីអាហ្នឹងមកពីអាភាពបេះជីបេះខ្ទឹមមិញហ្នឹងអាភាពបេះជីបេះខ្ទឹមហ្នឹងឥឡូវខ្ញុំបកណាខ្ញុំបានសូមសួរត្រឡប់ទៅវិញ ដល់បងប្អូន ខ្មែរក្រមទាំងអស់ ពេលដែលយើងមានសទ្ធាជ្រះថ្លា ក្នុងការចូលកុសលកសាងអ្វីមួយយើងមានតម្រូវថាអើយគុណចាយខ្ញុំបកាណា ខ្ញុំបាទថ្ងៃហ្នឹងសូមចូលកុសល100ដុល្លារលើការសាងសង់របងអឺមួយកង់ហើយក្នុងនោះសូមឲ្យសរសេរជា អសរយួនផង មានគេថាចឹងទេ No អត់ដែលមានទេមិនចឹងឯងគុំចាស់បាទអត់ដែលមានទេ ខ្ញុំកណាក៏ធ្លាប់បួសខ្ញុំកណាក៏ធ្លាប់ជាអ្នកទទួលអំណោយការប្រគេនការឲ្យពីពុទ្ធបរិស័ទនៅចិត្តនៅឆ្ងាយចឹងដូចគ្នាតែអត់មានដែលនេះយ៉ាសំខាន់បំផុតពេលដែលគេឲ្យយើងយើងគ្រាន់តែជូនពរគេទៅសូមបួងសួងដល់ប្រជុំ3នៃពុទ្ធធម៌ប្រសង់ចឹងទៅសូមឲ្យបង ជួបតែពុទ្ធបោពោទាំង5ប្រការឬក៏4ប្រការចឹងទៅអាយុវណ្ណៈសុខៈពលៈកំបីឃ្លៀងឃ្លាតឡើយចឹងទៅណា អាហ្នឹងជាគុណធម៌ជាសីលធម៌របស់ខ្មែរយើងដែលត្រូវឲ្យពោនៅដែលត្រូវរបស់អាចថាទំនៀមទម្លាប់របស់អឺពុទ្ធបរិស័ទបាទប៉ុន្តែនៅពេលដែលអាយើងចេញមកអាប្លង់ចេញប្លង់ម៉ូដ design អីជាអសរខ្មែរត្រូវដាក់របៀបយ៉ាងម៉េចអសរត្រូវដាក់អសរយួនរបៀបយ៉ាងម៉េច ដើម្បីឲ្យវាស្អាតឲ្យវាមានការសរសើរពីមជ្ឈដ្ឋាន អានឹងខុសចេញពីគំនិតរបស់បុគ្គលដែលបេះជីបេះខ្ទឹមទេគុណចាស់ខ្ញុំកណាហ៊ានសន្និដ្ឋានថាចឹងហ្មងអូខេឥឡូវយើងបែរចូលទៅក្នុងប្រធានបទរបស់យើងអាហ្នឹងហើយគឺជាកំសោយគេហៅថាក្នុងហ្នឹងដែលធ្វើឲ្យខ្សោយខ្លួនឯងផងហើយគេមកចន់ឆ្លៀយើងផងធ្វើយើងខ្សោយតាំងពីបងថាតាំងពីសតវត្សទី ទសវត្សរ៍ទី70 80 80មកដល់90ហ្នឹងធ្វើឲ្យយើងខ្សោយ ដោយសារតែគេធ្វើបាបតាំងពីការបំបត្តិការសិក្សាហើយនិងការហាមប្រាមមិនអោយអ្នកចេះដឹងនឹងបង្រៀនភាសាខ្មែរហើយចំណុចទី3គឺធ្វើឲ្យយើងនឹងអឺខ្សោយខ្លួនឯងអញ្ចឹងហ៎កណាណែ ឥឡូវនាទីចុងក្រោយតើកំសោយហ្នឹងតើយើងគួរតែកំសោយដល់ដល់ដល់កម្រិតណាទៀតទៀតបន្តទៅទៀតឬក៏យ៉ាងម៉េចវានឹងចុះខ្សោយតទៅមុខទៀតហើយវាចុះខ្សោយយ៉ាងកំហុក ប្រសិនបើខ្មែរទាំងអស់ដែលនៅ កម្ពុជាក្រោម មិនមានការភ្ញាក់រលឹក ការភ្ញាក់រលឹកនិងមានចរិតអភិរនិយម គឺនឹងរលាយវាមិនរលាយទេវត្តនោះវាមិនរលាយទេប្រសង់នោះវាមិនរលាយពុទ្ធបរិស័ទអស់ហ្នឹងទេ តែវានឹងរលាយរបៀបរបបប្រពៃណីទំនៀមទម្លាប់អាចឈានដល់សង់អាចឈានដល់លុបបំបត្តិគណៈទេវៀតទាំងទៀតតែលុបបំបត្តិគណៈទេវៀត ឲ្យចូលពេញលេញជាមួយនឹងមហាយានចប់ហើយស្លៀកខោស្លៀកអាវកសកទុកចើមសូត្រថគោះតដោកចាប់ហើយអាហ្នឹងអស់ហើយពុទ្ធសាសនានៅតែលើទឹកដី កម្ពុជាក្រោមមិនចឹងទេប៉ុន្តែអាណាទៅអតសញ្ញាណរបស់ខ្មែរអស់លីងអស់លីងអីក៏នៅវិភាគខ្លី ស្រួលស្ដាប់ស្រួលយល់ តែប៉ុណ្ណោះក៏អាចឈានទៅការបាត់បង់យ៉ាងគំហុក ប្រសិនបើខ្មែរទាំងអស់ដែលនៅកម្ពុជាក្រោមមិនមានគំនិតអភិរិយនិយមឥឡូវសូមបងឲ្យអនុសាសន៍តើគួរតែដើម្បីអភិវឌ្ឍនឹងការរីកចម្រើនឲ្យមាន ភាពរុងរឿងឡើងទៅតទៅតើបងឲ្យអនុសាសន៍បែបណា ដើម្បីកុំឲ្យបាត់បង់កុំឲ្យអន់ថយទៅទៀតបង ឥឡូវហ្នឹងយើងបើនិយាយពីទំហំបាត់បង់យើងបាត់បង់ធំធេងណាស់បើនិយាយទៅអតសញ្ញាណគឺយើងគេជីកដល់ឬកុលហើយតែបើយើងអំពាវនាវឲ្យពួកគាត់ធ្វើមួយឆ្នាំពីរឆ្នាំ10 20ឆ្នាំឯធ្វើឲ្យបានមកវិញទាំងស្រុងក៏មិនងាយធ្វើដែរគុំចាស់តែសុំម្យ៉ាងបានហើយគ្រប់ទីកន្លែងគ្រប់ មជ្ឈដ្ឋានដែលមានវត្តអារាម ក្រោកឡើងមកឈប់ដេកលក់ទៀតទៅ ក្រោកឡើងមកអ្នកចេះបង្រៀនអ្នកអត់ចេះ សំខាន់ដំបូងគឺអសរអសរជាឯកលេខជាតោណាត្រូវបង្រៀនឲ្យគាត់ទៅ ចេះអានចេះសរសេរទៅតែប៉ុណ្ណឹងបានហើយដំបងជំហានដំបងតែប៉ុណ្ណឹងបានហើយពីទស្សវត្ស ឆ្នាំ8និង9គឺគេជីកដល់ឬកលហើយរួងដល់ឬកលហើយនៅតែគេពេលដែលគេទុកឲ្យដើមនោះងាប់ គេដកក្បាត់ចោលទៅចាប់ហើយអញ្ចឹងគ្រប់មជ្ឈដ្ឋានគ្រប់មជ្ឈដ្ឋានហ្នឹងផុសផុលឡើង មិនមែនយើងផុសផុលដើម្បីបង្កើតរឿងទីប្រឆាំងកັບចាក់គ្នាបាញ់សម្លាប់គ្នាបង្កើតសង្គ្រាមទេ យើងពពុះឡើងដើម្បីផ្ដល់សេវាកម្មនៅ វិជាជីវៈអសាសាសខ្មែរយើងហ្នឹងឲ្យកូនយើងចៅយើង បានយល់បានដឹង ថាអសរនេះជាអសរជាតិអញអតសញ្ញាណនេះគឺជាអតសញ្ញាណរបស់ជាតិអញហើយជាតិអញមានអតសញ្ញាណហ្នឹងវាមានស្អីខ្លះអីខ្លះដែលហៅថាអតសញ្ញាណ ធ្វើតែប៉ុណ្្នឹងបានហើយណាមានអសរសាស្ត្រវប្បធម៌អរិយធម៌អីជាដើមណានៅហើយបើថាមិនស្គាល់ទេដើរមកជុំវិញលបងវត្តហ្នឹងទៅស្គាល់ហើយតាំងពីក្បាច់ក្បោរចនាបត់អីហ្នឹងហើយហ្នឹងហើយមាននៅក្នុងទាំងអស់ហើយដំបងបើមិនបើមានបើគេវត្តខ្លះគេអត់មានអសរខ្មែរឲ្យយើងអាចចេះសរយួនស្រាប់យើងមើលទៅគោយើងបានយល់ដែរបានដឹងដែរ ឋាននេះហើយគឺជាអត្តសញ្ញាណជាតិយើងទៅក្នុងវត្តហ្នឹងទៅបើថាក្រៅវត្តវាអត់អត់មានទេទៅក្នុងវត្តហ្នឹងទៅដើរមើលទៅវាមានចម្រចនាបត់ច្រើនដែលជាវប្បធម៌ខ្មែរចឹងទៅមើលអាហ្នឹង ទៅហើយយើងអត់ចេះគេមិនដាក់អសរខ្មែរឲ្យយើងមើលអសរយួនទៅគេដាក់អសរយួនហ្នឹងមើលទៅដើម្បីស្វែងយល់អីទៅដែលហៅថារបស់យើងអីទៅដែលហៅថារបស់គេ តែជាតិសាសមួយខ្ញុំសូមខ្ញុំសូមជំរាប បងប្អូនជនរួមឈាមខ្មែរ ក្រមជាតិសាសមួយដែលបាត់បង់អត្តសញ្ញាណគឺជាជាតិសាសមួយស្ទើរភ្លើងអស់ហើយអស់តែម្ដងវាអត់មិនដឹងថាខ្លួនឯងជានរណាហឹមអត់ដឹងអត់ដឹង ថាខ្លួនឯងជានរណា ដឹងថាខ្លួនឯងក្រមែហ្នឹងហើយតាមសួរដល់យ៉ាងអត់យូរទេតែ20ឆ្នាំក្រោយមកកូនសួរបាបាទៀងក្រមែឡាគេទៀងនិយាយអត់ដឹងទៀតទេចុះអាអ៊ុអត់ដឹងផងកូនធ្វើម៉េចប្រាប់ក៏ដឹងអញ្ចឹងអញ្ចឹងយើងត្រូវភ្ញាក់ឡើងហើយរៀនរៀននិយាយរៀនមើលរៀនស្វែងយល់ពីនៅពេលដែលយើងអាចធ្វើបានតែប៉ុណ្ណឹងបានហើយ យ៉ាងហោចណាស់យើងព្យាយាម វាក្រាន់បើជាង មិនអើពើដែរចេះកម្រិតណាក៏ដោយយល់កម្រិតណាក៏ដោយក៏បានយល់ដែរចេះកម្រិតណាក៏ដោយក៏បានចេះដែរឥឡូវអីសុំមិនដូចជានិគមថ្កូវនិគមនតីនតីមួយចំនួនទៀតនៅជុំវិញអឺនិគមថ្កូវដូចជា ផ្នោដាច់ដូចជា កន្លងអីហ្នឹងយើងឃើញថាបានហើយប្រសើរហើយដែលការខិតខំប្រឹងប្រែងរបស់សាស្ត្រាចារ្យរបស់គ្រូឧបជាយាចារ្យរបស់ព្រឹទ្ធាចារ្យយើងគាត់ធ្វើបានល្អហើយប៉ណ្ណឹងយើងចាត់ទុកថាល្អប្រពៃហើយប៉ុន្តែ នៅសហគមន៍ដតីដតីទៀតនៅខេត្តដតីដតីទៀតអត់តមានទេបើខេត្តខ្លះ សំបីតែប្រសង់ប៊ូជាខ្មែរហ្នឹងទៅនិយាយនិយាយតែភាសាយួនទេខ្ញុំកណាសុំចង្អុលបង្ហាញឲ្យចំហ្មងទៅ គឺវត្ត7000និងវត្ត8000នៅខេត្តនៅខេត្តថាថាប្រេស័យខ្ញុំបកាណាសុំសុំសុំសុំប្រាប់ត្រង់ហ្មងទៅតាំងទស្សវត្ស80ហ៎ប្រសង់អង្គខ្លះអត់ចេះនិយាយភាសាខ្មែរផង អឺអូខេថ្ងៃក្តៅពេបងឯងក្តៅពេបើទ្វារសិនណាបើទ្វារឲ្យចូលក្រោយចូលបាទឥឡូវយើងនៅសល់3នាទីទៀតដើម្បីបញ្ចប់កម្មវិធីរបស់យើង1ម៉ោងកន្លះអរគុណហើយបង ដែលបានចូលរួមវិភាសាស្ដីអំពីនាទីបណ្ដោះគំនិតនិងទស្សនៈខ្មែរក្រម គឺជាកម្មវិធីធ្វើយ៉ាងណាបណ្ដោះគំនិតហើយនឹងធ្វើឲ្យមានទស្សនៈយ៉ាងណាដើម្បីឲ្យពួកគាត់នឹងចេះផុសផុល ក្នុងការថែរក្សាប្រពៃណីទំនៀមទម្លាប់ថែរក្សានៅអត្តសញ្ញាណអត្តសញ្ញាណរបស់ពួកគាត់អឺជាពិសេសគឺជំនឿដើមគឺជាជំនឿដើមផ្នែកក្រមរបស់យើងគួរតែឲ្យគាត់យល់អំពីសិទ្ធិរបស់ពួកគាត់ក្នុងការអនុវត្តសិទ្ធិរបស់គាត់ហើយធ្វើយ៉ាងណា សម្រេចវាសនា ខ្លួនដោយខ្លួនឯង កុំសង្ឃឹមលើពួក គេសង្ឃឹមលើរដ្ឋអំណាចហ្នឹងខ្លាំងពេកពីព្រោះពួកគេគេកំពុងតែជន់ធ្លាយកំពុងតែលុបបំបត្តិចោលហើយគេអត់មានក្តីសង្ឃឹមលើពួកគេទេតើក្នុងនាមបង ជាជាតិជាខ្មែរក្រមហ្នឹងជាជនជាតិដើមដើម្បីឲ្យពួកគាត់នឹងយល់ឲ្យគាត់មានកំណត់ថែមទៀតតើបងឲ្យអនុសាសន៍ខ្លីយ៉ាងណាខ្លីមានន័យវិញមានន័យល្អអញ្ចឹងសូមជ័យបង2នាទីបាទសូមអរគុណគុំចាស់អឺជាថ្មីម្ដងទៀត ខ្ញុំប្រកាសណាខ្ញុំបានសូមមានបទពិសោធន៍ដើម្បីចែកម្លែក ដល់បងប្អូនជនរួមឈាមខ្មែរកម្ពុជាក្រមយើងទាំងអស់អឺវិធីងាយងាយបើសិនជាបងប្អូនមានជាតិមានគេហៅថាជាតិសាសនានៅក្នុងអារម្មណ៍នៅក្នុងខ្លួន បងប្អូនគ្រាន់តែអភិរក្សនៅអវ័យដែលបងប្អូនបានឃើញពីដូនតារបស់យើងទុកមក កន្លែងខ្លះមានច្រើនកន្លែងខ្លះសម្បូរបែបកន្លែងខ្លះមានតិចតួចទៅតាមតំបន់បងប្អូនថែរក្សាអាហ្នឹងស្វែងយល់ពីអាហ្នឹងថាអាហ្នឹងបោះរណាបើបោះយើងយើងត្រូវថែវាមិនយ៉ាងត្រូវថែទាំវាមិនហើយយើងត្រូវឲ្យកូនយើងស្គាល់របៀបយ៉ាងម៉េចហើយមុននឹងស្គាល់យើងត្រូវឲ្យវាចេះមានអីខ្លះធនធានអីខ្លះដើម្បីឲ្យវាឈានស្គាល់អាហ្នឹងអសរសាស្ត្រអញ្ចឹង ប៉ុន្តែបងប្អូនកុំភ័យកុំខ្លាចគ្មានសកម្មភាពត្រឹមតែ ចែកចាយចំណេះដឹងឲ្យកូនចំចែកចាយចំណេះដឹងឲ្យក្មួយ ចែកចាយចំណេះដឹងឲ្យកូនចៅរបស់យើង ក្នុង សហគមន៍មិនមែនជាបទល្មើសទេចាំតែប៉ុណ្ណឹងបានហើយមិនមែនជាបទល្មើសដែលរដ្ឋអំណាចយួនអាចយកទៅដាក់គុកបានទេ តាមនីតិវិធីច្បាប់ប្រសិនបើគេចាប់យើងយុត្រាគុកគឺគេបំពេញហើយ គេបំពេញទាំងច្បាប់ប្រទេសគេ គេបំពេញទាំងច្បាប់រដ្ឋធម្មនុញ្ញដែល ជាច្បាប់កម្ពុជារបស់គេនិងគេបំពេញរដ្ឋធម្ធម្មនុញ្ញអង្គការសហប្រជាជាតិទៀតអញ្ចឹងគ្មានហេតុផលណាដែលធ្វើទុកបុកម្នេញបងប្អូនបានទេបានណាធ្វើលិខិតកោះហៅសួរនាំ លេចកាត់បងជើងទេ គេមិនមានសិទ្ធចងបងប្អូន ធ្វើទរណកម្មបងប្អូនដោយកាលពីទសវត្ស80ទសវត្ស90នោះទេមែនទេខ្មែរយើងនៅឯកម្ពុជាក្រោមសម័យនោះ គឺជាសម័យដែល នាំគ្នាធ្វើតាមនឹកឃើញអូខេធ្វើតាមនឹកឃើញអត់មានខ្សែអត់មានកលោះអត់មានបណ្ដាញព័ត៌មានផ្សព្វផ្សាយទៅដល់អង្គការចាត់តាំងធំធំលើសកលលោកដូចជាអង្គការសហប្រជាជាតិ ដូចជាតឡាការក្រុងឡាអេអីជាដើមហ្នឹងបាត់មែនទេអូខេអូខេអរគុណហើយបងពេលវេលាក៏ល្មមសមគួរហើយតែមុននឹងបញ្ចប់ក៏សូមអាននៅខមមិនបន្តិចដើម្បី ជាការលើកទឹកចិត្តដល់ពួកគាត់ ដែលចូលក្នុង ការរួមខមមិនលោកថៃក្លោកខ្មែរក្រមគាត់ថាតាមរយៈបណ្ដាញផ្សព្វផ្សាយរបស់មជ្ឈមណ្ឌលវប្បធម៌កម្ពុជាក្រមវត្តរតនារាម ទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីនេះ ខ្ញុំសូមអំពាវនាវដល់វត្តនានានៅក្នុងប្រទេសកម្ពុជានៅកម្ពុជាក្រមមេត្តារៀបចំចម្លាក់ត្រាជា ភាសាខ្មែរយើងឡើងវិញ ដើម្បីទុកប្រើប្រាស់ជាដើម្បីទុកប្រើប្រាស់ជាការរក្សាខឿនវប្បធម៌របស់សាសខ្មែរដើម្បីឲ្យតាមរយៈអឺ ខ្មែរវប្បធម៌ខ្មែររបស់ខ្មែរដើមយើងជាអមតៈផងណាកូនម្ចាស់ថ្លៃគ្រប់ព្រះអង្គហើយមួយទៀតលោកតារាជីនច័ន្ទចេនជនីសូមស្វាគមន៍ខ្មែរក្រមអឺរតនាអង្គរខ្មែរបេះដូងខ្មែរចៅកលាហុំកុង វណ្ណសវណ្ណសនដួងដៀវដងលាវអឺធីវោធីសវោឋានអូច្រើនណាស់ហើយមួយទៀតអឺគុណចាស់ថៃក្លោកដឹងដែរអឺលោកថៃក្លោកដឹងដែរថាកម្មវិធីបង្កើតកម្មវិធីបណ្ដោះគំនិតនិងនេះគឺល្អណាស់គុណចាស់ខ្ញុំកណាសូមអសាទរ ហើយនឹង Roger Thon ថាខ្មែរជួយខ្មែរជាភាសាជាភាពដល់ប្រពៃណាស់បងប្អូនអរគុណច្រើនអរគុណណាបង កម្មវិធីរបស់យើងក៏សូមថាអត់មានសំណួរអីសួរទេអញ្ចឹងសូមអរគុណដល់យុទ្ធជនរបស់យើងបងរៀមចន្ទធីបានចូលក្នុងកម្មវិធីបណ្ដោះគំនិតនិងទស្សនៈខ្មែរក្រមសូមអរគុណហើយសន្យាថារាល់ថ្ងៃពុទ្ធមានលោកចន្ទធីនឹងមកបកស្រាយរៀងរាល់ថ្ងៃ ថ្ងៃពុធហ្នឹងហើយនឹងបើសិនជាមានកម្មវិធីមានវាគ្មិនផ្សេងៗទៀតនឹងចូលរួមជាមួយពួកគាត់ដែរឥឡូវសូមអរគុណបងសូមជូនពរឲ្យបងសុខភាពល្អពុទ្ធពរទាំងឡាយ4ប្រការប្រាថ្នាយ៉ាងណាសូមបានសម្រេចដោយសេចក្តីប្រាថ្នាសូមសន្យាថាជួបគ្នាថ្ងៃពុធបន្តទៀតសូមអរគុណច្រើនសូមអរគុណលឿនសូមបានពលលាសាធុសាធុសាធុបាទ